ចាប់ផ្ដើមបានទេបានបានអូបានបាន ជាបឋមខ្ញុំកណ្ដាលសូមក្រាបថ្វាយគុំចំពោះព្រះសង្ឃគ្រប់ព្រះអង្គជាទីសក្ការៈហើយសូមថ្វាយគុំព្រះអង្គគ្រូកម្ពុជាពេទ្យដែលជាវាគ្មិននៅក្នុងកម្មវិធីផ្សាយ នៅ ក្នុងកម្មវិធី PEG វិរភាពសមរស៊ីនៅក្នុងរាត្រីនេះផងដែរ ហើយក៏សូមជម្រាបសួរដល់ពុកម៉ែមេមីបងប្អូន ទាំងក្នុងប្រទេសឬជំនួយពិភពលោកដោយសេចក្តីរាប់អានថ្ងៃនេះខ្ញុំកណាខ្ញុំបាទខមបណ្ណាដែលជាប្រធានគណៈបកភ្លើងទៀនប្រចាំអឺរ៉ុបប្រទេសបារាំងក៏សូមធ្វើការគារតកិច្ចសួរសុខទុក្ខបងប្អូនជួបជិតទាំងអស់គ្នាពីចម្ងាយហើយថ្ងៃនេះខ្ញុំគណៈខ្ញុំបាទបានជួប ជាមួយនឹងដៃគូវាគ្មិនគឺដៃគូម្ចាស់បូបេតហើយការជជែកថ្ងៃនេះគឺជជែកដេញដោលពិភាក្សាពីបញ្ហាផ្សេងផ្សេងពាក់ព័ន្ធទៅនឹងគណៈបកភ្លើងទៀនហើយជាពិសេសគឺប្រធានបទថ្ងៃនេះគឺផ្ដោតលើគណៈបកភ្លើងទៀនគឺស្ដីពីបាវចនានៃគណៈបកភ្លើងទៀនរបស់យើងគឺស្ដីពីសិលធម៌សច្ចធម៌យុត្តិធម៌ ដើម្បីបញ្ជ្រាបនៅការាគោលនយោបាយក៏ដូចជាបាវចនាទាំងនេះ ដល់ប្រជាពលរដ្ឋក៏ដូចជាសកម្មជនទាំងអស់គ្នាដែល បានកំពុងគ្រប់គ្រងនៅគណៈបកភ្លើងទៀនយ៉ាងសស្រាក់ស្រាំទាំងក្នុងប្រទេសក៏ដូចជាជុំវិញពិភពលោកផងដែរហើយជាកិច្ចចុងក្រោយក៏សូមនមស្ការនិមន្តកណ្ណាគុណចាស់ដែលជាវាគ្មិនព្រះអង្គមាន ធរតិកាស្វាគមន៍ដល់ពុទ្ធបរិស័ទក៏ដូចជាជាប្រវត្តិយើងផងដែរសូមរដ្ឋនិមន្តជាបឋមខ្ញុំណាសូមនមស្ការចំពោះប្រជុំ3នៃបត្រៃរដ្ឋសូមនមស្ការចំពោះព្រះសង្ឃខ្មែរទូទាំង ប្រទេសកម្ពុជាផងដែរ ហើយចម្រើនពរដល់បងខឹមបណ្ណាដែលជាប្រធានគណៈបកភ្លើងទៀនប្រចាំប្រទេសបារាំងអាត្មាសរុបអសាតោអឺរ៉ុបសម្រាប់ប្រចាំនៅទ្វីបអឺរ៉ុបថ្ងៃនេះបានស្គាល់ប្រធានបកភ្លើងទៀនថ្មីនៅអឺរ៉ុបហើយព្រោះគឺបងគឹមបណ្ណាញោមប្របរិស័ទខ្មែរនៅអឺរ៉ុប ហើយនឹងនៅ ប្រទេសកម្ពុជាគឺបងគឺម៉ាណាជា ប្រធានគណៈបកក៏ជាប្រធានគណៈបកប្រចាំនៅឯនីសមុទ្រនៅទ្វីបអឺរ៉ុបមួយលើសូមចម្រើនពរដល់ប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិអ្នកស្នេហាគណៈបកភ្លើងទៀនហើយនឹងអ្នកស្នេហាវីរភាពលោកប្រធានសំរងស៊ីផងដែរ ព្រោះព្រោះថ្ងៃនេះអាត្មាមានឱកាសនិងមានវត្តមានម្ដងទៀតនៅក្នុងភេករបស់ភេកវិរៈភាពអឺសំរងស៊ីប្រភេទវិរៈភាពសំរងស៊ីហេតុអីបានអឺភេកបានបង្កើតមកដាក់ឈ្មោះទៅវិរៈភាពដែលថាយើងចង់លើដំកើងអំពីគុណតម្លៃនិងគុណសម្បត្តិភាពជាអ្នកដឹកនាំ ភាពជាមេដឹកនាំភាពជាអ្នកនយោបាយដ៏រឹងមាំភាពជាអ្នកនយោបាយដែលដើរទៅតាមបន្ទាត់ឬក៏គន្លងប្រជាធិបតេយ្យសម្រាប់ជូនហើយនឹងសម្រាប់អឺចែកចាយដល់ប្រជាជនកម្ពុជាដែលមិនបានយល់ដឹងអំពីសង្គមប្រជាធិបតេយ្យគឺលោកប្រធានសំរងស៊ីបានចូលទៅផ្សព្វផ្សាយអំពីលទ្ធិប្រជាធិបតេយ្យនេះ យ៉ាងផុសផុលនៅក្នុងសង្គមកម្ពុជាដូចដូច្នេះថ្ងៃនេះអាត្មាមានឱកាសម្ដងទៀតដើម្បីចូលរួមជាមួយនឹងពេកនេះហើយសូមញាតិញោមពុទ្ធបរិស័ទជាបរដ្ឋជាពិសេសគឺថ្ងៃនេះគឺយើងលើកអំពី ប្រធានបទទៅទៅនឹងគណៈបកភ្លើងទៀនចឹងហើយសូមខ្មែរដែលកំពុងមមាញឹក បណ្ដុះមនសិការស្នេហាជាតិមនសិការប្រជាធិបតេយ្យនៅក្នុងសង្គមកម្ពុជាយ៉ាងផុសផុលតាមអ្វីដែលអាត្មាបានឃើញតាមបណ្ដាញសង្គម Facebook និងតាមដានជារៀងរាល់ថ្ងៃគឺសង្ឃឹមថាគណៈបព្វភ្លើងទៀននៅនាពេលខាងមុខនេះនឹងមានអ្នកបោះឆ្នោតគ្រប់គ្រងយ៉ាងច្រើនព្រោះទឹកទុដីក្នុងអាណត្តិគុំសកាត់នៅអាណត្តិទីនៅអាណត្តិទី5នេះប៉ុណ្ណេះសូមអរគុណបាទអរគុណនៅធរណកាដល់ថ្លៃថ្លាដើម្បីចែករំលែកដល់ ជាប្រវត្តិរបស់សត្វនៅគ្រប់ទិសទីជាពិសេសគឺជាប្រវត្តិខ្មែរនៅក្នុងប្រទេសដែលកំពុងតាមដានទស្សនានៅពេលនេះក្តីនៅពេលបន្តក្តីហើយសូមគុណចាស់សាក់ធ្វើតេស្តកាត់មើលដូចជាឆ្លងដែរឆ្លងអាចថាដកបានទេដកចេញមានដូចជានឹងឆ្លងហើយខ្ញុំកណាប់ហើយជាមិនឆ្លងអីទេតែមើលយ៉ាងម៉េចមានលឺសម្ដែងសំខាន់ខ្ញុំកណាប់អើលឺលឺទីតតដូចគ្នាតែយកមកពីបងឯងទៅ នៅតែលឺដែរតែនៅធ្វើតែនិយាយមួយបាត់មួយបាទបើនិយាយទៅថាបាត់បាត់ទៀតហ្នឹងបាត់អូខេណានៅដូចជាអត់លឺទេណាសូមអរគុណហើយនៅទេរតិកាចូលរួមហើយជាពិសេសនៅពេលវេលាដ៏មានតម្លៃដែលប្រកណ្ណាគុណម្ចាស់បានលះបង់ចូលរួមនៅក្នុងកម្មវិធីអឺ PEG វិរភាពសំរស៊ីដោយអ្វីដែលគុណម្ចាស់បានលើកឡើងហើយថាលោកប្រធានស្រីទីសំរស៊ីគាត់ បានបង្កើត នៅគំរូដ៏ល្អហើយជាមេដឹកនាំដ៏ល្អមេដឹកនាំដ៏ស្អាតស្អំហើយជាពិសេសគាត់បានคล้ายទៅជាគ្រូបង្រៀនគ្រូបង្រៀនពលរដ្ឋខ្មែរអ្នកនយោបាយខ្មែរដែលគេថាមានគេថាគោលដៅច្បាស់លាស់ដែលមានគេថា ការស្រឡាញ់ពេញចិត្តគ្រប់គ្រងទៅលើលទ្ធិជាតិតៃសេរីភាពយុត្តិធម៌នៅកម្ពុជានេះគឺបានទទួលការអប់រំ ទទួលការបណ្ដុះបណ្ដាលពីលោកប្រធាន ដែលគាត់បាន ខ្លាយទៅជាគ្រូពំរូម្នាក់នៅក្នុងសង្គមប្រជាធិបតេយ្យខ្មែរយើងហើយអ្វីដែលលោកបានលះបង់ចូលរួមចំណែកជួយសង្គមខ្មែរក៏ច្រើនដែរតាមរយៈនៃការតស៊ូមតិគ្រប់បែបគ្រប់យ៉ាងទាំងជាតិអន្តរជាតិទៅមិន ធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជាយើងមានអធិបតេយ្យតៃមួយច្បាស់លាស់ធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជាយើងមាននីតិរដ្ឋពិតប្រាកដធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋខ្មែរយើងទទួលបាននៅការទៅពលឺនៃយុទ្ធធរសេរីភាពយ៉ាងពេញលេញពិតប្រាកដនេះហើយគឺជាអ្វីដែលយើងទាំងអស់គ្នាចង់បានហើយយើងរក្សា ការពារនៅពីរភាពនៅគុណតម្លៃក៏ដូចជាបរិកម្មរបស់លោកដែលគាត់បានធ្វើដើម្បីជាតិមាតុភូមិរបស់យើងទាំងគ្នា អូខេអូខេជាកិច្ចបន្តឥឡូវសូមចូលដល់ប្រធានបទរបស់យើងថ្ងៃនេះយើងចង់ធ្វើការ debate talk show និយាយអំពីបោចនានៃគណៈបកមកភ្លឹងទៀនហើយយើងដឹងហើយថាគណៈបកភ្លឹងទៀនជាគណៈបកមួយដែលប្រសូតចេញពីគណៈបកដើមគឺគណៈបកជាតិខ្មែរគណៈបកសំរងស៊ីដែលជាគណៈបកមួយដែលមានមូលដ្ឋានគ្រឹះប្រជាធិបតេយ្យប្រកបដែលបានតស៊ូ ដែលបានលះបង់ហើយមានថ្នាក់ដឹកនាំ ជាគំរូគំរូដ៏ល្អជាច្រើនពិតមែនតែ នៅក្នុងកលតិសៈនេះតឡាកាក្រុងភ្នំពេញ បានគណៈហាម5មិនអោយថ្នាក់នាំគណៈបកសង្គ្រោះជាតិជាង100នាក់ធ្វើនយោបាយក៏ប៉ុន្តែប៉ុន្តែគឺនៅមានខ្មែរយ៉ាងច្រើន នៅក្នុងប្រទេសនិងក្រៅប្រទេសជាពិសេសឧស្សាហជនដែលគាត់ធ្លាប់បានទទួលការអប់រំទទួលការបណ្ដុះបណ្ដាលទទួលការសិក្សារៀនសូត្រពីគ្រូដ៏ជំនាញគ្រូដ៏ចំណានគឺលោកធានស្ដីទីសមរស៊ីអញ្ចឹងទេបើអត់មានវត្តមានសមរស៊ីមួយរូប គឺបានន័យថាប្រទេស ខ្មែរក៏ដូចជាប្រជាប្រដ្ឋខ្មែរកូនសិស្សរបស់គាត់ គឺនឹងคล้ายទៅជាសមរស៊ីពេញ ប្រទេសសំរងស៊ីនៅក្រៅប្រទេសយ៉ាងច្រើនយើងដឹងទាំងអស់គ្នាហើយថាតាមរយៈនៃការប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍ហើយបានហាមឃាត់មិនឲ្យមានសិទ្ធិធ្វើនយោបាយរហូតដល់ចោតប្រកាន់តាមផ្លូវតុលាការ កាត់ទោសឲ្យជាប់គុកជាច្រើនឆ្នាំរាប់មិនអស់នេះហើយគឺជាមូលហេតុដែលយើងទាំងអស់គ្នាក្នុងនាមអ្នកប្រជាធិបតេយ្យដែលយើងស្រឡាញ់វិរភាពនៃការលះបង់របស់លោកធានស្ដីទីសំរងស៊ី បានគេយើងទាំងអស់គ្នាចូលរួមគ្រប់គ្រងគណៈបកភ្លើងទៀនយើងស្ថិតនៅក្រោមគណៈបកភ្លើងទៀនដែលជាគណៈបកមួយដែលជាស្ពានមួយ ដែលធ្វើឲ្យយើងនឹងទាំងអស់គ្នាឆ្លងដើរទៅរកមេគានៃការសង្គ្រោះជាតិមាតុភូមិយើងដល់ពិតប្រាកដហើយដូច្នេះហើយបានជាខ្ញុំគណៈវិបាទលើកប្រធានបទថ្ងៃនេះមកជជែកជាមួយប្រជាជនមិនថាខ្ញុំគណៈអ្នកសួរដឹកគុណទេឬក៏ដឹកគុណក៏អាចដេញដោលសួរមកខ្ញុំគណៈវិញ យើងលើកប្រធានបទដាក់លើតុជជែកគ្នាសម្រាប់អ្នកដេញដោលគ្នាតកតងទៅនឹងខាងបាវចនាតែបីគឺសិលធម៌សច្ចៈធម៌យុត្តិធម៌យើងនឹងហៅថាបាវចនានេះគឺជាគេថាគោលការណ៍គ្រឹះនៃគណៈបកប្រជាធិបតេយ្យជាគោលការណ៍គ្រឹះនៃគណៈបកភ្លើងទៀនដែលយើងទាំងអស់គ្នាក្នុងនាមពលរដ្ឋខ្មែរគឺយើងស្រឡាញ់ចប់បានណាស់នៅសិលធម៌ នៅសុភាពធម៌នៅសុជីវធម៌ជាពិសេសក្នុងការរស់នៅក្នុងសង្គមមួយដែលថ្លៃថ្នូរសង្គមមួយដែលរុងរឿងគឺជា សង្គមមួយដែលមានការគោរពឲ្យតម្លៃគ្នាជាសង្គមមួយដែលគេថាគោរពនៅតម្លៃនៃសិលធម៌តម្លៃនៃគុណធម៌យ៉ាងពិតប្រាកដហ្នឹងហើយពិតប្រាកដក្នុងនាមជាមនុស្សសេចក្ដីដូចគ្នាហើយចំណុចទី2គឺតកតើមនឹងសច្ចធម៌យើងដឹងហើយថា គ្មានអ្វីដែល មានតម្លៃអមតៈมันអាចប្រែប្រួលបាន ក្រៅពីតម្លៃនៃសច្ចធម៌ទេគឺប៉ុណ្ណាថាសច្ចធម៌គឺជាការឆ្លើយតបទៅនឹងអ្វីដែលជាការចប់បានបំផុតរបស់ប្រជាពលរដ្ឋចំពោះថ្នាក់ដឹកនាំពោះថ្នាក់ដឹកនាំអ្នកនយោបាយភាគច្រើនបង្កើតគណៈបកនយោបាយមកគឺឲ្យទៅដល់វេនចិត្តរបស់ឆ្នោតតែតែមានសារនយោបាយគោលនយោបាយចុះឃោសនាតាមមូលដ្ឋានសូត្រឃោសនាសារនយោបាយផ្សេងផ្សេងប៉ុន្តែមិនបាន ឆ្លើយតបតាមសារនយោបាយឬក៏បំពេញតម្រូវការដូចក្នុងសារនយោបាយដែលពួកគេបានឃោសនាបបបញ្ឆោតប្រជាធិបតេយ្យចំពោះប្រជាពលរដ្ឋខ្លួនទេមិនថាតែគណៈបកតូចគណៈបកធំគណៈបកមួយចំនួនជាច្រើននៅស្រុកខ្មែរគឺតែតែប្រើប្រាស់សារបោកបន្លំដើម្បីបាននៅការគ្រប់គ្រងមានចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋជាដើមនេះហើយគឺបង្ហាញ ឲ្យច្បាស់ថាវាមិនមែនជាសច្ចធម៌ប្រកបទេ អ្វីដែលជាសច្ចធម៌ប្រកបដែលយើងចង់និយាយចង់ជជែកនៅក្នុងទីនេះគឺសំដៅ ទៅលើសច្ចធម៌ដែលជា ប្រវត្តិសាស្ត្រខ្មែរពិតប្រកបដូចជាស្ដីអំពីទឹកដីបូរណភាពស្ដីពីព្រៃឈើកម្ពុជាស្ដីពីធនធានរ៉ែធម្មជាតិរបស់កម្ពុជាស្ដីពីប្រវត្តិសាស្ត្រកម្ពុជា ដែលយើងបានជួបប្រទេសនៅភាពជួចចត់ វាភាពទុកសោកលំបាកសោកនេតកម្មគ្រប់បែបគ្រប់យ៉ាងនេះហើយគឺជាសច្ចៈប្រវត្តិសាស្ត្រដែលគ្មានបុគ្គលណាមួយអាចលុបបំបាត់នៅសច្ចៈធម៌ប្រវត្តិសាស្ត្រនេះបានជាដាច់ខាតហើយដូច្នេះហើយបានជាយើងទាំងអស់គ្នាយកយកមកនិយាយអំពីសច្ចធម៌នេះហើយសច្ចធម៌ដែលជាគោលការណ៍អធិភាពរបស់គណៈបកគឺបានសេចក្តីថា គឺមានគោលនយោបាយឃោសនារបៀបណាគឺក្រោយពីយើងជាប់ឆ្នោតជាមេឃុំចៅសង្កាត់ យើងជាប់ឆ្នោតជាតំណាងរាស្ត្រយើងនឹងប្រឹងប្រែងឲ្យគ្រប់លទ្ធភាពឲ្យអស់ពីលទ្ធភាព ដើម្បីឆ្លើយតបក៏ដូចជាបំពេញតម្រូវការជូនប្រជាពលរដ្ឋរបស់យើងបាទទី3គឺតកតងទៅនឹងយុទ្ធធរយុទ្ធធរយើងដឹងហើយថានៅក្នុងសង្គមកម្ពុជាយើងយើងក៏លេចមើលទៅលើគ្រប់វិស័យទាំងអស់គ្រប់វិស័យទាំងអស់ដែល មាននៅក្នុងកម្ពុជាគឺមិនថាវិស័យឯកជនវិស័យរដ្ឋទេ គឺបានន័យថារោគសុភាពនៅភាពអយុត្តិធម៌បានន័យថាទទួលរងនៅភាពអយុត្តិធម៌យ៉ាងខ្លាំងក្លាហើយជាពិសេសក្រៅពីវិស័យសំខាន់សំខាន់យើងឃើញប្រជាពលរដ្ឋណាប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់គឺរងគ្រោះនៅអំពើអយុត្តិធម៌នៃការរំលោភបំពានដីធ្លីរំលោភបំពានសិទ្ធិសេរីភាពរំលោភបំពានទៅលើអំណាចរបស់ពួកគាត់ក្នុងនាមគាត់ជាប្រជាពលរដ្ឋគាត់មាន សិទ្ធិជាមូលដ្ឋានគាត់មាន សិទ្ធិអំណាចរបស់គាត់ក្នុងនាមប្រជាពលរដ្ឋ ប្រើប្រាស់សិទ្ធិអំណាចដើម្បីទាមទារតម្រូវការរបស់ពួកគាត់តែទុយទៅវិញគឺมันបានតាមតម្រូវការដែលពួកគាត់ចង់បាននោះឡើយនេះហើយគឺជាក៏សង្គមមួយដែលមានការប្រព័ន្ធអយុត្តិធម៌យ៉ាងច្រើនលើសលប់នៅក្នុងសង្គមហើយប្រព័ន្ធអយុត្តិធម៌នេះវាបង្កឡើងឲ្យមានភាពអសន្តិសុខក្នុងសង្គមចោរកម្មឃាតកម្មជួញគ្រឿងញៀនឬក៏ធ្វើឲ្យសង្គមនឹងអសន្តិភាពធ្នាប់នឹងច្រើនបែបច្រើនយ៉ាងណាបើយើងនិយាយ នេះហើយបានជាខ្ញុំគណៈខ្ញុំបាទចង់ជជែកជាមួយអ្នកគុណក្រុងនាមជាប្រធានមួយរូបដែលបួសក្នុងសាសនាហើយបានសិក្សារៀនសូត្រទាំងបរិយ័តទាំងបដិវត្តក៏ដូចជាផ្លូវលោកផ្លូវធម៌ច្រើនចឹងដែលគុណយល់យ៉ាងណាដែរតទៅទៅនឹងបាវចនាចាប់បីនោះគឺមានសិលធម៌សច្ចធម៌និងយុត្តិធម៌នេះគុណចូលរួមបកស្រាយតាមអ្វីដែលគុណយល់ឃើញបាទសូមអរគុណបង ចំពោះអាត្មាអាត្មាគិតថាគណៈបកភ្លើងទៀននេះជាគណៈបកដែលយើងអរគ្នាក្នុងនាមយើងជាពលរដ្ឋយើងគួរតែទុកចិត្តទុកចិត្តហេតុអីបានអាត្មាតែគួរតែទុកចិត្តដោយសារគណៈបកនេះមិនមែនជាគណៈបកដែលមានប្រវត្តិ ប្រព្រឹត្តអំពើពុកលួយមានប្រវត្តិបំផ្លាញជាតិមានប្រវត្តិមានមេដឹកនាំជាមេដឹកនាំដែលជិះជួនរាជជាមេដឹកនាំដែលធ្វើបាបរាជជាមេដឹកនាំដែលអឺសង្កត់សង្កិនរាជឬក៏បំផ្លាញជាតិខ្មែរទេពលរដ្ឋខ្មែរអ្នកស្នេហាជាតិអ្នកស្រឡាញ់សង្គមប្រជាធិបតេយ្យទាំងអស់គ្នាសូម ញាតិញោមហើយនិងពលរដ្ឋទាំងអស់គួរតែនាំគ្នាស្វែងយល់ឲ្យបានដិតដល់ទាំងអស់គ្នាគណៈបព្វភ្លើងទៀននេះគឺមានសារបានមកយ៉ាងវែងអន្លាយញោមវែងអន្លាយតែអាត្មាមិននិយាយថាពីគណៈបព្វអីទេប៉ុន្តែយើងសម្គាល់ដល់ពេលនេះគឺជា ពេលដែលយើងទាំងអស់គ្នាអឺគួរតែនាំគ្នាស្វែងយល់ហើយនឹង មើលការដឹកនាំរបស់គណៈបកភ្លើងទៀនគណៈបកភ្លើងទៀនជាគណៈបកដែលមានមេដឹកនាំអ្នកស្នេហាជាតិមានមេដឹកនាំដែលអ្នកស្រឡាញ់សង្គមប្រជាធិបតេយ្យមានមេដឹកនាំដែលស្រឡាញ់ទឹកដីមាតុភូមិជាពិសេសគឺមានមេដឹកនាំដែលស្រឡាញ់ពលរដ្ឋយកចិត្តទុកដាក់ជាមួយនឹងពលរដ្ឋខ្លាចពលរដ្ឋលំបាកខ្លាចពលរដ្ឋរងទុក្ខ ផែបរដ្ឋវេទនីគឺគណៈបកភ្លើងទៀននេះជាគណៈបកមួយដែល អាចជួយសង្គ្រោះរដ្ឋខ្មែរបានបើរដ្ឋខ្មែរជឿទុកចិត្តលើគណៈបកភ្លើងទៀនបោះឆ្នោតជូនគណៈបកភ្លើងទៀនអាត្មា សង្ឃឹមនឹងជឿទុកចិត្តថា អាចនឹងជួយពលរដ្ឋខ្មែរមិនអោយមានផលលំបាកដោយបច្ចុប្បន្ននេះទេពីព្រោះ អ្វីដែលអាត្មាលើកឡើងនេះគឺអ្វីដែលបងប្រធានគណៈបកភ្លឹងទៀនប្រចាំនៅទ្វីបអឺរ៉ុបគាត់បាន លើកហើយអំពី វចនាវចនាអឺទាំង3របស់គណៈបព្វភ្លឹងទៀនគឺមានសិលធម៌មានសច្ចធម៌និងមានយុត្តិធម៌អឺអាត្មាចង់សួរដល់បរិវត្តខ្មែរយើងថាតើ ក្នុងសង្គមកម្ពុជាយើងរងៃ មានសិលធម៌និងសច្ចធម៌យុត្តិធម៌នឹងអឺមានឬចេះអត្តពលទៅលើសង្គមខ្មែរហើយឬនៅចំពោះអាត្មាអាត្មាមើលឃើញថា សង្គមខ្មែរមិនទាន់បានហើយនឹងពលរដ្ឋខ្មែរមិនទាន់យល់ដឹងមិនទាន់ជាច្បាស់អំពីសិលធម៌ មិនទាន់យល់ច្បាស់អំពីសច្ចធម៌ជាពិសេសគឺយត្តិធម៌នោណានោណាក៏យល់នោណានោណាក៏ចង់បាននោណានោណាក៏ចង់ស្គាល់នោណានោណាក៏ចង់ក្រេបរសជាតិដោយតែយើងហាត់ក្លិនផ្កាដោយតែយើងក្រេបទឹកឃ្មុំដ៏មានរសជាតិផ្អែមយ៉ាងណាយុទ្ធធัวក៏មានរសជាតិផ្អែមយ៉ាងនឹងដែរប្រសិនបើ សង្គមជាតិយើងបានទទួលប្រសិនបើបរដ្ឋខ្មែរយើង មានឱកាស បានទទួលក្រេបជញ្ជក់យកនៅយុទ្ធធននេះប៉ុន្តែបច្ចុប្បន្ននេះអាត្មាបានមើលឃើញថាសង្គមខ្មែរនេះ មិនទាន់បានក្រេបរសជាតិនៃយុទ្ធធននៅឡើយទេ គឺយើងទាំងអស់គ្នា កំពុងទៅក្រេបយកនៅអង្គើអយុធធัวយ៉ាងច្រើនស្អីស្កះនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន យើងអរគ្នាចង់បានទេអំពើអយុត្តិធម៌នៅក្នុងសង្គមហើយយើងទាំងអស់គ្នាអត់ចង់បានទេតែហេតុអីបានរឿងអយុត្តិធម៌វាកើតនៅលើសង្គមខ្មែរច្រើនដែរកើតទាំងអ្នកមានក៏កើតកើតទាំងអ្នកក្រក៏កើតប៉ុន្តែកើតចំពោះអ្នកមានវាមានប្រហែលជា10%ទេប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិសង្គមជាតិទាំងអស់ តែចំពោះបរដ្ឋខ្មែរដែលកំពុងតែក្រីក្រ ជាពិសេសគឺបរដ្ឋខ្មែរកំពុងតែអឺធ្វើការកសិកម្មកសិករស្រែចម្ការហ្នឹងគឺរងទុក្ខវេទនាដោយរឿងអយុត្តិធម៌នេះយ៉ាងច្រើនដូចមានបញ្ហាការកម្មផ្លាញ់ប្រជជននៅតាមតំបន់ព្រៃឡង់នៅតាមតំបន់ព្រៃអរែងនៅតាមតំបន់សង្រុកវ័ននៅតាមគឺស្ថិតតែជាពលរដ្ឋដែលអាស្រ័យផល អាចរស់អាស្រ័យផលជាមួយនឹងប្រេឈើនោះបានតែ ជារឿងអយុត្តិធម៌ដែលយើងទាំងអស់គ្នាយើងអាចទៅស្រ័យអាស្រ័យផលបាន ពីសម្បត្តិដូនតាដែលបានបន្សល់ទុកឲ្យយើងទេហើយមួយទៀតគឺបញ្ហាដីធ្លី បញ្ហាដីធ្លីកើតខ្លាយទៅជារឿងមហារីកចឹងហើយបានយើងទាំងអស់គ្នា ទៅកន្លែងណាទៅភូមិណាទៅឃុំណាក៏មានរឿងអយុត្តិធម៌ រឿងបញ្ហាដីធ្លីជួផ្ទះជួសំបែងទាំងអស់នេះតើខ្មែរយើងចង់បានទេរឿងអយុត្តិធម៌បើខ្មែរយើងចង់បាននៅរឿងអយុត្តិធម៌នេះអញ្ជើញឲ្យប្រដ្ឋខ្មែរទៅបោះឆ្នោតជូនគណៈបកប្រជាជន គឺបាននៅរឿងអយុត្តិធម៌នៅក្នុងសង្គមកម្ពុជាបរដ្ឋខ្មែរនៅស្រឡាញ់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនគឺបរដ្ឋខ្មែរនឹងជួបរឿងអយុត្តិធម៌នេះ យ៉ាងច្រើនស្អីស្កះបន្តទៅទៀតប៉ុន្តែបើពលរដ្ឋខ្មែរទាំងនៅក្នុងសង្គមកម្ពុជា និងក្នុងប្រទេសកម្ពុជា ចង់បានអង្គើយុទ្ធធัวដល់ផ្អែមល្ហែមដល់ត្រជាក់ដល់មានន័យសម្រាប់យើងទាំងអស់គ្នាចង់បាន គឺ សូមបរដ្ឋខ្មែរបោះឆ្នោតជូនកណ្ដាបៈភ្លើងទៀន ដើម្បីមានឱកាសឲ្យមន្ត្រីនិងមេឃុំចៅសង្កាត់ហើយនឹងជំទប់ឃុំជំទប់ទី1ជំទប់ទី2មានឱកាសទៅដឹកនាំឃុំសង្កាត់របស់បងប្អូនដើម្បី នាំសេចក្តីសុខហើយនឹងនាំសច្ចធម៌ហើយនឹងនាំអំពើយុត្តិធម៌នេះជូនដល់បងប្អូនទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យដែល មានការបណ្ដោះចេញពីលោកប្រធានសំរងស៊ីលោកប្រធានសំរងស៊ីបានបណ្ដោះថ្នាក់ដឹកនាំជំនាន់ក្រោយច្រើនណាស់ទាំងប្រសង់ទាំងកុហកដែលជាអ្នកដើរតាមលោកប្រធានសំរងស៊ីគឺអ្នកទាំងអស់នោះសិតតែមានគោលការណ៍ប្រជាធិបតេយ្យមានគោលការណ៍ដឹកនាំសង្គមចង់ឃើញសង្គមបានសុខមានគោលនយោបាយ អឺចង់ឃើញរាជបានសុខចង់ផ្ដល់ឱកាសបំរើរាជដោយចេញពីឆន្ទៈដោយចេញពីបេះដូង ដោយចេញពីភាពស្មោះត្រង់ជូនដល់ប្រជារដ្ឋខ្មែរនៅ ក្នុង សង្គមកម្ពុជាប្រជារដ្ឋខ្មែរចង់បានសិទ្ធិសេរីភាពរស់នៅ ប្រកបទៅដោយតម្លាភាពយុត្តិធម៌គឺប្រជារដ្ឋខ្មែរទាំងអស់គ្នា សូមបោះឆ្នោតជូនគណៈបកភ្លើងទៀនពួកគណៈបកភ្លើងទៀននេះក៏ជាគណៈបកដែល មានគោលការណ៍ប្រជាធិបតេយ្យហើយក៏ជាជាគណៈបកដែលដែលដែលបានសិក្សាពីវិរៈភាពរបស់លោកប្រធានសមរស៊ីយ៉ាងច្រើនក៏សមរស៊ីយ៉ាងច្រើនចឹងហើយយើងទាំងអស់គ្នា គឺគួរតែនាំគ្នាដើរនឹងឈាន ជើងមួយជំហានមួយជំហានដើម្បីផ្លាស់ប្ដូរសង្គមជាតិគឺផ្លាស់ប្ដូរពីរបបកុម្មុយនីសផ្លាស់ប្ដូរពីរបបបាតដៃបលាឈាមផ្លាស់ប្ដូរពីរបបអោខ្មៅផ្លាស់ប្ដូរពីរបបជិះជាន់សង្គមពីអឺការដឹកនាំឯកបៈខូខើរបស់លោកហ៊ុនសែនគឺយើងឈានជើងទៅ ផ្លាស់ប្ដូរសង្គមតាមរយៈការបោះឆ្នោតនាពេលខាងមុខដើម្បីទទួលបានយុត្តិធម៌សង្គម។ អានឹងគោលការណ៍របស់គណៈបកភ្លើងទៀនគឺយុទ្ធធัวសង្គមនឹងឯងទី1ទី2សច្ចធัวសច្ចធัวដោយអ្វីដែលបងប្រធានគណៈបកភ្លើងទៀនប្រចាំអឺរ៉ុបបានលើកឡើងហើយថាសច្ចធัวនេះ កើតមាន គ្រប់ទីកន្លែង កើតមានគ្រប់សន្តិវណ្ណៈប្រសិនបើ យើងទាំងអស់គ្នា បានយល់ដឹងអំពីសច្ចធម៌នេះ តែយើងឃើញមើលអ្នកនយោបាយភិកច្រើន ជាពិសេសគឺអ្នកនយោបាយរបស់គណបកកាន់អំណាចបានមុនរបស់ឆ្នោតនាំគ្នាចុះយកសរងយកបជែងយកស្គរមកកញ្ចប់ទៅជូនឲ្យបរដ្ឋបោះឆ្នោតឲ្យ ដើម្បីសន្យានឹងបរដ្ឋថាបោះឆ្នោតដល់ខ្ញុំទៅដើម្បីឲ្យប្រទេសដើម្បី មានឱកាសទទួលបានសន្តិភាព មានឱកាសទទួលបានអឺដីរស់នៅស្រួលមានឱកាសអឺបានរស់នៅប្រកបអាជីវកម្មធ្វើស្រែចម្ការរស់ស៊ីស្រួលបួលប្រកបអាជីវកម្មបានយ៉ាងល្អប្រសើរមានសេវាសាធារណៈល្អប្រសើរនៅក្នុងគុំសង្កាត់ តាមមូលដ្ឋាននានា តែពេលដែលគេបោះឆ្នោត ជាប់ឆ្នោតហើយចាំមើលមេឃុំហើយនឹងចៅសង្កាត់របស់គណៈបកប្រជាជនជញ្ជក់ឈាមប្រមូលពីជាតិយើងវិញពេលដែលបោះឆ្នោតសំបីតអ្នកឈឺគណៈបកប្រជាជនមេឃុំមេភូមិគណៈបកប្រជាជននឹងដឹកបរដ្ឋទាំងឈឺអាខ្លះដល់ទៅហើមទេទេក្បែរនឹងងាប់ក៏នៅតែមេភូមិមេឃុំគណៈបកប្រជាជន ដឹកមនុស្សអាចិតងាប់ហ្នឹងទៅឲ្យផ្ដិតមេដៃបោះឆ្នោតដែរបើតាអ្វីដែលថាបានឃើញផ្ទាល់នៅនៅខាងភូមិអាត្មានៅខាងអីគឺថាបានឃើញផ្ទាល់មនុស្សនោះឈឺគ្នាឈឺអត់ដែលមើលទេតាពេលឈឺសំបីតែឲ្យលុយ10000មិនដែលឲ្យផងដល់ថ្ងៃបោះឆ្នោតដឹកយកទៅបោះឆ្នោតឲ្យលុយ10000ដឹកអាគ្នាជាតិបកាច់ជាតិងាប់ហើយក៏នៅតែដឹកគ្នាទៅឲ្យផ្ដិតមេដៃហើយឲ្យឲ្យគ្នាយកដៃទៅផ្ដិតលើគណៈបកប្រជាជនពេលបោះឆ្នោតហើយគ្នាងាប់បណ្ដោយណា យកមកដល់ផ្ទះមកប្រហែលថ្ងៃងាប់បាត់ហើយបើលុយ10000បានអីចាយញោមលុយ10000សរងមួយក៏បិជែងមកថងចាយមិនគ្រប់ចឹងហើយយើងកុំឆោតកលតិសៈនេះគឺអឺគណៈបព្វជិជន ជាគណៈបកដែលមិនមានសច្ចធម៌ពិតប្រកបសម្រាប់ឲ្យប្រដ្ឋខ្មែរយកធ្វើជាគំរូទេពួកជាគណៈបកដែលប្រព្រឹត្តអំពើពុករលួយគណៈបកដែលប្រើអំពើហិង្សាគណៈបកដែលកាប់បំផ្លាញជនជាតិសមាជាតិ គណៈបកដែលតែងតែធ្វើបាបរាជឈូសដីលុកដីឲ្យក្រុមហ៊ុនលុកដីស្រែលុកដីផ្ទះលុកដីឃុំបងមិនត្រឹមតែលុកដី ស្រែតែលុកដីឃុំលុកដីភូមិទៅឲ្យក្រុមហ៊ុនវិនិយោគគ្រប់គ្រងគឺដេញផ្ទះដេញបរដ្ឋចេញពីផ្ទះឈូសបរដ្ឋឈូសផ្ទះបរដ្ឋដុតផ្ទះបរដ្ឋញញោមឃើញហើយដោយ នៅភ្នំពេញបឹងតំបន់បឹងកក់តំបន់បរិយកេឡាតំបន់ឡពៀងតំបន់ជីក្រែងតំបន់សេសានក្រុង2នៅឯខេត្តស្ទឹងត្រែងមិនត្រឹមលក់ភូមិមិនត្រឹមលក់ទេលក់ទាំងភូមិលក់ទាំងឃុំលក់ទាំងស្រុកទៀត នៅតំបន់សេសានក្រុង2បុគ្គលដីទាំងអស់នោះត្រូវឲ្យក្រុមហ៊ុនចិនវិនិយោគអគិសនីប៉ះពាល់ដល់បរិស្ថានសម្បរិស្ថានទន្លេបរិស្ថានស្ទឹងសែនបរិស្ថានអីបរិស្ថានបច្ចុប្បន្នគឺយើងមិនអាចប្រើប្រាស់បានពូអាត្មាលើកប៉ុណ្ណេះសិនសូមបងជួយមានអីបន្ថែមពីនឹងទៀតហើយចាំអាត្មានិយាយអំពី សិលធម៌តទៀតព្រោះប៉ុន្តែស្មាជឿជាក់ថាពេលនេះអឺពលរដ្ឋខ្មែរនឹងចូលរួមនាំគ្នាស្រឡាញ់នាំគ្នាបោះឆ្នោតជួយគណៈបកភ្លើងទៀនដោយសារគណៈបកភ្លើងទៀនមានឋានៈដឹកនាំល្អល្អមានឋានៈដឹកនាំដែលមានគុណវុឌ្ឍគុណធម៌មានភាពជាអ្នកដឹកនាំច្បាស់លាស់ហើយក៏ជាអ្នកដឹកនាំដែលស្លូតបូតត្រៀងត្រង់សម្រាប់ជាតិជើងផងដែរបាទសូមអរគុណ តែសូមអរគុណនៅគណៈកម្មការចូលរួមដល់បោះបាយនៃកបដាតន័យដើម្បីជាចំណេះដឹងមួយដើម្បីចែករំលែកតល់ជនរួមជាតិខ្មែរយើងជំពេញពិភពលោក ដើម្បីបានសិក្សារៀនសូត្រក៏ដូចជាបានស្ដាប់កាន់តែច្បាស់ពីអ្វីដែលជាគោលបំណងរបស់គណៈបព្វភ្លើងទៀនដែលបានបង្កើតឡើងគឺដើម្បីថាសង្គមបំរើការពារប្រជាពលរដ្ឋខ្លួនហើយក៏ដូចជា ជាពិសេសគឺរក្សាឲ្យបាននៅគុណតម្លៃនៃ បាវចនាទាំង3គឺសិលធម៌សច្ចធម៌និងយុត្តិធម៌ហើយដូចអ្វីដែលគុណចាស់បានលើកឡើងពីរឿងសិលធម៌អញ្ចឹងយើងដឹងហើយថាមនុស្សយើងសំខាន់ណាស់នៅការដែលចេះគោរពឲ្យតម្លៃដល់អ្នករតីចេះឲ្យតម្លៃដល់ខ្លួនឯងឲ្យតម្លៃដល់ ក្រុមគ្រួសារហើយជាពិសេស គឺគោរពឲ្យតម្លៃក្នុងនាមថាជាតិសាសន៍ដូចគ្នា អ្នកខ្លះមានខ្លួនជាអ្នកដឹកនាំគេប៉ុន្តែมันបានគ្រប់ទៅលើក្រមសិលធម៌វិជ្ជាជីវៈក្នុងនាម ជាមេដឹកនាំទេក្នុងនាមជាគេថាអ្នកដឹកនាំដល់គំរូទេគេបែរជា ប្រើប្រាស់គេហៅថា ភាសាអសុរោះប្រមាថមាក់ងាយជេរគ្រប់បែបគ្រប់យ៉ាងបង្កើតនៅគេថាវប្បធម៌មួយដែលមិនល្អហើយវប្បធម៌មួយដែលមិនត្រឹមត្រូវ ហើយគឺជាហៅថាជាមេរៀនមួយដ៏អាក្រក់ជាប្រវត្តិសាស្ត្រសម្រាប់ឲ្យកូនខ្មែរចំនួនក្រោយបានដឹងពីទង្វើពុទ្ធបុត្រដ៏ប្រហើយមិនគួរនឹងសិក្សារៀនសូត្រ យកគំរូតាមរបៀបវេទរំលំដែលតែងតែមិនអោយតម្លៃទៅលើក្រមសិលធម៌ក៏ដូចជា ការរស់នៅប្រកបទៅដោយសេចក្តីថ្លៃថ្នូរហើយជាពិសេសការប្រើប្រាស់វោហារស័ព្ទនយោបាយមិនខុសអីពីគ្រួសារទូចមួយទេគ្រួសារទូចមួយកាលណាបើគ្រួសារនឹងសាព្រោះនៅអំពើអសិលធម៌ហៅឯងហៅអញអាមឹងអីក្នុងគ្រួសារនឹងអាកូននេះវាស្ដាប់លឺ ដាប់លឺចឹងទៅវារៀនសូត្រតាមពីពុកម្ដាយហ្នឹងហើយឬសង្គមជាតិដូចគ្នាដែរកាលណាបើក្នុងនាមយើងជាមេដឹកនាំរដ្ឋមួយប្រទេសមួយហើយយើងប្រើភាសាអាមឹងប្រមាថសម្រាប់អ្នកនេះសម្រាប់អ្នកនោះប្រមាថថាមិនស្ដាយហួសពេលបើដឹងមិនតាន់ពេលវេលានឹងនៅសម្រាប់បែចោលកុំឲ្យមានឱកាសមកតដៃឬក៏មកប្រឆាំងអីហ្នឹងឯនេះជាដើម លក្ខណៈនេះហើយគឺជាភាសាមួយដ៏អសរោះគេថាជាគំរូមួយដ៏អាក្រក់ដែលសាព្រោះនៅក្នុងសង្គមធម្មតាទេភាសាមេរំដងគឺជាភាសាគេថាគំរូហើយក៏បង្ហាញនៅមេរៀនមួយដ៏ល្អដែរដើម្បីសាព្រោះនៅក្នុងសង្គមនឹងហើយកូនខ្មែរចំនួនក្រោយចំនួនក្រោយទៅគឺសិក្សារៀនសូត្រពីភាសាមេរំដងណាភាសាមេរំដងហ្នឹង ហើយសិក្សាពីរបៀបនៃការធ្វើនយោបាយបែបបទនៃការធ្វើនយោបាយដឹកនាំប្រទេសយ៉ាងណាយ៉ាងណាហ្នឹងគឺប្រជាពលរដ្ឋកូនខ្មែរអ្នកចំនួនក្រោយក្រោយទៀតហ្នឹងគឺជាអ្នកបន្តវេនប៉ុន្តែបើយើងសាបព្រោះនៅរឿងអាក្រក់អសិលធម៌របៀបហ្នឹងសូមតើឲ្យពួកគាត់ទៅរៀនសូត្រយ៉ាងម៉េចកើតណាហើយធ្វើឲ្យសង្គមហ្នឹងក៏វាអសិលធម៌របៀបហ្នឹងដែរវាវាកើតចេញពីយើងក្នុងនាមជាមេកាយដែរហើយគេជិះវាណាស់ ការដែលបង្កើតនៅស្នាមគំនិតដ៏មិនល្អមិនប្រសើរពីនោះហើយដតីក្រៅតែពីរឿងសិលធម៌នឹងដូចជារឿងសច្ចធម៌ដូចគ្នាដែរហ្នឹងហើយយើងមែនតើទៅ កាលណាបើយើងខូបច្រើនភាសាខ្មែរយើងថាខូបច្រើនចាញ់អាត្មាខូបច្រើនចាញ់អាត្មាខូបច្រើនទៅគេលែងជឿអានឹងភាសាខ្មែរយើងដែលរឿងនយោបាយដូចគ្នាបើពីមួយអាណត្តិទៅមួយអាណត្តិ ប្រើសារនយោបាយដដែលដែលហើយជាពិសេសស៊ីកំអែលចាក់ស៊ីកំអែលគេពីឪពុកម្ដាយនិងយកមកដើម្បីឲ្យខ្លួនបានឡើងតោងកលិបឪពុកម្ដាយនឹងបានឡើងកាន់អំណាចកាន់ទូរទីអីជាដើមឡើងឡើងហ្នឹងវាសិតសិតតែវាវាបង្ហាញនៅអសមត្ថភាពរបស់ខ្លួនយ៉ាងយ៉ាងប្រកបរាជហើយគុំបាច់អីទៅព្យាយាមគេហៅថា ប្រើសារដដែលដែលដើម្បីដបបញ្ឆោតពួកគាត់នឹងពួកគាត់ក៏ចេះតាមដានចេះមើលព្រឹត្តិការណ៍សង្គមជាពិសេសក្នុងសម័យក្រុម organization សម័យ social media នេះគឺគេ គេដឹងច្រើនណាស់មាន តែ smartphone មួយ មានតែ Android មួយនោះគឺដូច មានតែពិភពលោកនៅក្នុងដៃអាចសិក្សាស្រាវជ្រាវរៀនសូត្រអីពីជំនាញចំណេះអីផ្លូវលោកផ្លូវថយផ្សេងៗហ្នឹងទៅវិញទៅវិញទៀត ហ្នឹងហើយយ៉ាងមិនដែរអត់លឿអាត្មាតែមានតែនេះមួយអាចមើលស្គាល់ពិភពលោកបានណាលើបងឯងនិយាយអញ្ចឹងអាត្មាលើកអានេះបង្ហាញទេអូនមានយមដែលចេះប្រើយើងចេះប្រើតែអានេះមួយយើងអាចស្គាល់ពិភពលោកយើងអាចស្គាល់កណាត់បណាក៏បានដែរណាទៀតបងបន្តទៀតបងបន្តទៀតបងណាជាការពិតណាស់ហើយវាវាជាតតភាពសង្គម បច្ចុប្បន្នហ្នឹងគឺយើងធ្វើម៉េចយើងដើរឲ្យទៅទាន់គេហៅថាការវិវត្តគេហៅថានវានុវត្តនៃ បច្ចេកវិទ្យាថ្មីថ្មីនៅ ក្នុងសកលភាវូបនីយកម្មហ្នឹងយើងទាមទារអាប់ដេតខ្លួនឲ្យទាន់ណាអាប់ដេតខ្លួនឲ្យទាន់ជាពិសេសគឺអាប់ដេតទាំងខ្លួនឯងជាមេដឹកនាំហ្នឹងក៏ត្រូវតែមានសិលធម៌ក្រមសិលធម៌គោរពនៅតម្លៃនៃសិលធម៌ ជាតិសិលធម៌អន្តរជាតិនៅជាតិសាសន៍ខ្លួននឹងឲ្យបានល្អប្រសើរដែរយើងអត់មានទៅតែប្រើប្រាស់មហាសានយោបាយបោកប្រឆោតគេដែលដែលពីមួយអាណត្តិទៅមួយអាណត្តិបោកតែរបៀបហ្នឹងនឹងបោកតែរបៀបហ្នឹងប៉ុន្តែក្រោយពីបោះឆ្នោតហើយគឺបោះបង់ពួកគាត់ចោលមិនបានទៅផ្ដល់សេវាមិនបានទៅបំរើពួកគាត់មិនបានទៅបំពេញឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ពួកគាត់ជាដើម ដូចជារឿងខុសស្នាចិត្តបោះឆ្នោតនេះមានហើយប្រភេទអ្នកនយោបាយវាមិនជាពិសេសគឺគណៈបកដែលកំពុងកាន់នឹងអំណាចនឹងម្ដងគាត់ខុសស្នាដូចកន្លែងខ្លះមានវិវាទដីធ្លីចឹងដោះស្រាយបញ្ហាដីនឹងអត់ចេញទេមួយអាណត្តិកន្លងទៅហើយដល់ពេលអាណត្តិបោះឆ្នោតម្ដងគាត់សន្យាថាគាត់ថានឹងក្រោយបោះឆ្នោតរួចហើយគាត់នឹងដោះស្រាយបញ្ហាដីធ្លីនឹងឲ្យបានជូនឲ្យសំណងឲ្យសមរម្យ ដល់ប្រជាពលរដ្ឋអីជាដើមឡើងឡាក់ហើយក៏ធានាថានឹងនឹងបែងចែកដី ធ្លីធានាថាការពារដី ស្រែចម្ការអីនឹងឲ្យគាត់ពួកគាត់ឲ្យបាននេះប្រជាពលរដ្ឋស្ដាប់ទៅឮយើងទៅជឿតាមជឿតាមទៅបោះឆ្នោតឲ្យគេដល់ពេលបោះឆ្នោតហើយគេបោះបងហើយកន្លែងខ្លះកន្លែងខ្លះនឹងពេលមុនបោះឆ្នោតនឹងគេស្ងប់ស្ងាត់ គេអត់មាន ទៅប្រើកម្លាំងទៅប្លន់ដីធ្លីស្រែចម្ការយើងទេ ណាដល់ពេលអាបោះឆ្នោតរួចហើយគឺគេប្រើកម្លាំងទៅប្លន់ដីស្រែកកាយយើងជាបន្តទៅទៀតអញ្ចឹងបានថាពេលណាដែលគេពេលណាដែលគេចាប់បានសិលឹកឆ្នោតពីយើងទៅសុំយើងវល់យើងដល់ពេលគេឆ្នះឆ្នោតហើយគេសំពងយើងណាគេសំពងយើងគេតាមធ្វើបាបយើងគេប្រព្រឹត្តនៅទង្វើស្មោកគ្រោកប្លន់លួចពីយើងឯជាដើមដល់ឃើញមានរូបភាពច្រើនណាស់ក្នុងសង្គមនេះណាគឺជារឿងមួយដែល ដែលយើងទាំងអស់គ្នាគ្នាត្រូវតែចងចាំហើយត្រូវតែមើលឲ្យឃើញពីប្រភពបញ្ហាដែលកើតមានក្នុងស្រុកខ្មែរហ្នឹងគឺបញ្ហាច្រើនណាស់ឡើយហើយយើងត្រូវមើលការសន្យាការបញ្ញាចិត្តរបស់គណៈបកនយោបាយមួយមួយណាថាតើសន្យានោះធ្វើបានឬអត់ណាធ្វើបានឬអត់ហើយដូចរឿងអឺតាមមូលដ្ឋានមួយទៅមួយចឹងនិយាយពីមូលដ្ឋានឃុំសង្កាត់ទូទាំងប្រទេសនឹងប្រមាណ1000 652ឃុំសង្កាត់ទូទាំងប្រទេសនឹងគុណចាស់ដឹងហើយថាហើយកន្លែងខ្លះនិយាយពីកន្លែងខ្លះនោះគឺមេកន្លែងសាលាឃុំនោះវាវាអន់ជាងកន្លែងខ្ទោមចាំចំការអ្នកស្រុកទៀតហើយកន្លែងការិយាល័យគេថាផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានហ្នឹងរកកន្លែងធ្វើការអីនឹងអត់មានទេវាអន់ជាងខ្ទោមចាំចំការចាំអីដីរបស់អ្នកស្រុកទៅទៀតហ្នឹង វាវាជារឿងមហិច្ឆខ្លៃខ្លះឃើញតាឃើញតាក្លោងទ្វាថាសាលាឃុំសាលាសង្កាត់ប៉ុណ្ណឹងសាលាឃុំនៅណាបិទទ្វាចោលហើយឯចំណែកមេឃុំចៅសង្កាត់នឹងគឺអោបត្រាអោបឯកសារនឹងទៅធ្វើនៅផ្ទះគាត់ការពិតទេផ្ទះគាត់ហ្នឹងគឺជាការិយាល័យឃុំសង្កាត់អញ្ចឹងតាមបើការងាររដ្ឋបាលសាធារណៈទូទៅហើយគាត់យកទៅធ្វើនៅផ្ទះហ្នឹងគឺ គាត់និយាយថាគាត់បំរើផលប្រយោជន៍ឲ្យគ្រួសារគាត់ឬក៏ផលប្រយោជន៍គណៈបករបស់គាត់ហើយគាត់បានបំរើផលប្រយោជន៍ជាសាធារណៈដល់ប្រជាពលរដ្ឋយើងទេហើយចំណុចហ្នឹងតើគុណគុណបងអូនយល់ឃើញដូចខ្ញុំគណៈដែរឬក៏យ៉ាងម៉េចបើមានចរិតតាតទៀតអឺចំពោះរឿងរឿងឃុំចំពោះរឿងឃុំសង្កាត់ដែលគ្រប់គ្រងដោយគណៈបកប្រជាជនហ្នឹងណាបង អឺញាតិញោមពុទ្ធបរិស័ទប្រជាពលរដ្ឋខ្មែរដែលនៅតាមជនបទពីច្រើនគាត់ដឹងអំពីអឺបំរើរបស់ឃុំសង្កាត់នៅតាមជនបទគឺខ្វះខាតខ្វះខាតអាត្មាជាអ្នកជាប្រសងមួយអង្គដែលតែងតែចុះទៅតាមជនបទអជាយ៉ាងដូចទៅខាងខេត្តកំពង់ធំ ទៅខាងខេត្តប្រវៀហាទៅខាងខេត្ត ឧត្តមមានជ័យមន្ត្រីមានជ័យអឺជាភាសាគឺយើងចុះទៅខេត្តប្រវៀនខេត្តស្ទឹងត្រែងខេត្តកំពង់ធំពីច្រើនបើនៅឃុំខ្លះនៅខេត្តនៅឃុំខ្លះយើងទៅអឺសាលាឃុំរត់ចោលរត់ទៅតុកអង្គុយមួយក៏អត់មានដាក់ផ្លាសាលាឃុំសាលាឃុំរត់ទៅតុកអង្គុយមួយក៏គ្មានហើយមើលទៅអញ្ចឹង អញ្ចឹងអញ្ចឹងស្លឹកអញ្ចឹងសមុកសមុកឈើសមុកឈើដល់ពេលយើងទៅសាលាឃុំអត់ឃើញមានសាលាឃុំទេអត់ឃើញមានតែធ្វើការក្នុងសាលាឃុំទេតែតែយើងចង់ទៅធ្វើអីតែយើងទៅផ្ទះគាត់ចង់ទៅជួបមេឃុំចង់ទៅហុចសមុទ្រអីគឺទៅផ្ទះគាត់បានជួបមេឃុំគឺការិយាល័យរបស់មេឃុំគឺធ្វើការនៅក្រោមផ្ទះរបស់គាត់មានកៅអីមួយអឺកៅអីកៅអីគេហៅថា អីទម្ល្អមួយដែរគេទិញតាមផ្ទះគេសម្រាប់មានគេធ្វើការក្រោមផ្ទះគេទៅគេមិនទៅខ្វល់គុំគេមិនទៅខ្វល់ទៅសាលាឃុំស្អីដោយសារនឹងទៅសាលាឃុំអីព្រោះសាលាឃុំក៏ទីកតាក្រាតអឺគាត់ថាអាក្រក់ជាងអឺអាក្រក់ជាងទុងជ្រូករបស់អ្នកចិញ្ចឹមជ្រូកផងហ្នឹងពីច្រើនហ្នឹងឃើញតែអាចគូឃើញតែអាចស្អីពេញមកនឹងអូហើយនៅឃុំខ្លះ បច្ចុប្បន្នគឺអត់ទាន់មានសាលាឃុំទេនៅជនបទក្រៅប្រជាជនដឹកនាំប្រទេសជាង40ឆ្នាំហើយអាណត្តិឃុំ5អាណត្តិអាណត្តិនេះហើយអាណត្តិថ្មីនេះគឺជួប5អាណត្តិហើយតែទៅមើលនៅខាងឃុំជនបទមួយចំនួនហ្នឹងគឺអត់ទាន់មានសាលាឃុំទេសាលាមានសាលាបកមុន បង្កើតពីស្នាការរបស់គណៈបកសិទ្ធិថ្មគឺយក គណៈបន្ទាយរបស់បកហ្នឹងទៅបំរើការឃុំផងបំរើការបកផងថ្ងៃណាត្រូវការប្រជុំបកប្រជុំបកថ្ងៃណាត្រូវការប្រជុំគុំប្រជុំគុំនេះការបំរើរបស់គណៈបកប្រជាជនដែលហ៊ុនសែនក៏ដូចជាបពុគណៈបកប្រជាជនតែអួតក្តែងក្តែងថាសេវាសាធារណៈរបស់គណៈបកប្រជាជនល្អគណៈបកប្រជាជនបានអភិវឌ្ឍប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនអាត្មាជឿថា គណៈបព្វជិជនមានការវិវត្តរីកចម្រើនពិតប្រាកដมันអត់ទេការរីកចម្រើនពិតប្រាកដគឺមានប៉ុន្តែការរីកចម្រើនរបស់គណៈបព្វជិជនគឺរីកចម្រើនទៅលើបពុះបពុះរបស់គណៈបព្វជិជន គឺជិះសិត500ជិះសិត100រយផ្ទះទំនើបទំនើបមន្ត្រីអភិបាលខេត្តអភិបាលរខេត្តចាប់ពីមេឃុំឡើងទៅសិតតែផ្ទះទំនើបទំនើបគឺរីកចម្រើន អុកញ៉ាអាដាមគឺផ្ទះមើលផ្លាស់ពី3កន្លែងហើយជិះសិតតាឡាស្រីទៅនៅទៅនៅមកផ្ទះបើចំពោះអាត្មាធ្លាប់ឃើញមកផ្ទះណាខ្លះក្រន់នៅឋានៈអនុរដ្ឋលេខាធិការមួយមកផ្ទះនោះផ្ទះទំនើបមួយមានឡាន3នៅក្នុងនឹងទៀតបើសិនប្រធានតឡាការដូចប្រធានតឡាការកម្ពុជាតឡាការដំបងអីរាជធានីភ្នំពេញអី គាត់នៅឡានចង់ថារត់តែកន្លែងដាក់ឡានអត់បាន3 4 5 6គ្រឿងឡានទៅនៅទៅនៅពេលយើងចូលទៅជាកៅសួរនិគុណរត់បានហ្នឹងណាគេរត់បាន50000 50000ដុល្លារគាត់ថាគេរត់បានព្រោះអាហ្នឹងអាស្វាធ្លាប់ជួបកាលពីប្រហែលជាក្បែរ10ឆ្នាំមុន10ឆ្នាំមុនហើយគាត់ថារត់បានបើបាន50000ព្រោះអត់បានយើងរាជយើងមួយថ្ងៃរត់ទៅ100ចានបានផងណា ឯគុណមួយថ្ងៃបាន50000នេះគេថារត់អត់បានទៀតអូបន្តែយើងមើលទៅសាលាឃុំសង្កាត់គឺមិនពិបាកមែនទែនពិបាកមែនទែនហើយរហូតដល់អាណត្តិទី5នេះហើយគោលការណ៍របស់គណៈបព្វប្រជាជនដែលបានកសាងសាលាឃុំអតិតបានទេអតិតបានទេរហូតដល់បច្ចុប្បន្នមិនដឹង ថា ប្រមាណអាណត្តិទៀតបានគណៈបានគណៈបានឃុំសង្កាត់នឹងមានសាលាឃុំទេ ហេតុអីបានសាលាឃុំអត់មានដោយសារនាំគ្នាប្រព្រឹត្តអំពើពុករលួយប្រព្រឹត្តអំពើពុករលួយអឺក៏ឃុំមួយចំនួននៅតាមតំបន់ព្រៃឡង់កាប់ឈើអស់មកប្រទេសកាប់ឈើអស់មកព្រៃឡង់មកដើមមកដើមកាប់ឈើទៅមកដើមមកធ្វើសាលាឃុំបានមួយតែហេតុអីបានមិនកាប់ឈើមកដើមមកធ្វើសាលាឃុំបែរជាឲ្យឈ្មោះទុច្ចរិតឲ្យក្រុមហ៊ុនយួនមកវិនិយោគទុន ដឹកឈើយកទៅយួនយួនខ្លាចជាអ្នកនាំឈើចេញលេខ1នៅលើពិភពលោក ហើយបានលុយវល់លានដុល្លារតែបែរជាបែរមើលបរិវត្តខ្មែរនៅតាមតំបន់ព្រៃឡង់ក្រជាប់បំណុលធនាគារកាប់ឈើមកដើមទៅស្រួលធ្វើរបងជប់គុកយើងអត់មានឱកាសដើម្បីនឹងទៅរុស្ស៊ីបាន ត្រឹមមកធ្វើស្រែធ្វើស្រែទៅមិនស្រួល ក្រុមហ៊ុនសម្បទានដែលហ៊ុនសែនសញ្ញាឲ្យបកលឲ្យក្រុមហ៊ុន30000តា40000តាប៉ះភូមិប៉ះភូមិនៃភូមិអាត្មាប៉ះភូមិអាត្មាក្រុមហ៊ុនស៊ីអសកេប៉ះភូមិគេភូមិអីប៉ះដីស្រែយកដីស្រែគេខ្ទេចតែខាងប្រវិហារក្រុមហ៊ុនមួយចំនួនប៉ះភូមិណាស្រុកប៉ះដីស្រែណាស្រុកយកដីស្រែណាស្រុកខ្ទេចអានេះគឺការសម្បទានរបស់លោកហ៊ុនសែនចាំបានគេតែង គេតែងតែថាលោកហ៊ុនសែនជាមនុស្សខ្វាក់ហើយមិនត្រឹកខ្វាក់តែផ្នែកទេខ្វាក់ទាំងក៏ខ្វះទាំងអវិជ្ជានៅតែមនុស្សអវិជ្ជាមកនិយាយទៅអាថាមិនចង់ចង់ចង់និយាយនៅពីរធនពេកមិនគួរនិយាយទេប៉ុន្តែយើងជឿតែថ្នាក់ក្រោមយើងជឿតែថ្នាក់ក្រោមពេកគឺដូចជារឿងទនេសាទទលេសាបអីបានរិទ្ធមនុស្សភាលោកសុកទូច ទៅសិក្សាគណៈបកប្រជាជនទៅចុះទៅសិក្សាតំបន់អឺទៅបឹងទលេសាបគឺបាត់បង់តែ3000តែតែ3000ហិកតាទេតែ3000ហិកតាទេដែលដែលក្រមគណៈបកប្រជាជនទៅសាវជ្រាវរកឃើញតែ3000ហិកតាទេលោកសុកទូចុះតែ3ថ្ងៃទេបានសិក្សាថាតំបន់បឹងទលេសាប គឺព្រៃនៅក្នុងបឹងទលេសាបដូចជាជំរងរបស់ត្រី ជាង100000ហិកតា បាត់ជាង100000ហិកតាប៉ុន្តែប៉ុណ្ណោះត្រីនៅក្នុងបឹងទលេសាបគឺត្រូវបានយួនឈ្មួញយួនទុច្ចរិតឆក់អាចចងាយត្រីយើងនៅ ចងាយ10ម៉ែត្រក៏ឆក់បានឆក់គ្រប់បែបយ៉ាងមានប្រភេទឆក់3 4 5ប្រភេទនេះគឺឆក់យកត្រីទលេសាបអស់ត្រីក្នុងទលេសាបហើយអាចដាក់អាចនោម ដាក់ទឹកទលេសាបហូរមកឲ្យខ្មែរណាផឹកអាចហ៊ុនសែនក៏ផឹកទឹកអាចយួនដែរតែមើលបាត់ឈួតតាមបាត់ឈួតបែបបែបហ្នឹងអានេះជាចំណុចទៅនឹងនៃគុណខ្ញុំក៏ដាក់ចង់ចង្កាត់ទីថាបឹងទលេសាបហ្នឹងបើបើយើងរាប់ខេត្តទៅលើប្រមាណខេត្តដែរនៅជុំវិញបឹងទលេសាបទៀតខេត្តដែលបឹងបឹងទលេសាបគឺគេខេត្តតាហ្នឹងសម័យខេត្តនៅសល់ព្រៃឈើខ្លះ បើបើបើបើចំពោះចំពោះព្រៃឈើរងថ្ងៃបើឲ្យសល់ព្រៃឈើច្រើនគឺមិនដឹងថាខេត្តណាទេតែបើព្រៃឈើដែលដែលដែលមាននៅតាមខេត្តគឺដូចព្រៃឡង់វាមាននៅ4ខេត្តខេត្តកំពង់ធំខេត្តប្រវៀខេត្តស្ទឹងត្រែងខេត្តកញ្ចេះអមានព្រៃនៅណាទៀតមានព្រៃនៅរតនគិរីមណ្ឌលគិរីគឺចិត្តព្រៃធំធំហើយមួយទៀតគឺព្រៃនៅឧត្តមមានជ័យ ត្រីដល់មានជ័យអំពីមានជ័យហើយផុតពីនឹងទៀតគឺបៃសមុទ្រគឺមានកំពង់សោមជាពិសេសគឺព្រៃដែលនៅសល់ច្រើនបច្ចុប្បន្នគឺនៅកោះកុងតែបច្ចុប្បន្ននេះអឺកោះកុងកំពុងតែចាប់ផ្ដើមកាប់ព្រៃដូចនៅតំបន់អរ៉ែងដូចនៅតំបន់អូសៀនគិរីរូមអីរងៃអឺពីមុនអឺទ្រីភិបលោកទ្រីភិបទៅវិនិយោគ តាមប្រទៀនកាប់ឈើនៅក្នុងព្រៃឡង់កាប់ឈើនៅក្នុងព្រៃប្រវិហារមួយចំនួន តែបច្ចុប្បន្នគឺលោកហ៊ុនសែនបានឲ្យទូទីភាពមកសម្បទានអឺឈើនៅក្នុងតំបន់អូសៀនអូសៀនជេរីរួមម្ដងបើន័យថាបច្ចុប្បន្នឈើនៅប៉ុណ្ណឹងអត់មានកន្លែងណាមានឈើទេតែអាត្មាដើរអស់ហើយអូអត់មានតំបន់ណាដែលគុណមានដែលគុណធ្លាប់មុនទៅភ្នំកវ៉ាញទេ ភ្នំកបាញ់ខ្ញុំកណាកាលដែលធ្លាប់ធ្លាប់ធ្លាប់អាហ្នឹងនៅនៅតំបន់នៅនៅតំបន់គិរីរំនៅតំបន់គិរីរំដល់ព្រំកបាញ់ហ្នឹងនៅវិញបជួរហ្នឹងអាត្មាធ្លាប់ដើរអាត្មាធ្លាប់ដើរតាំងពី តាំងពីភ្នំអរ៉ាល់រហូតទៅដល់គិរីរំអរែកហ្នឹងគឺយើងបានដើរការពីអាលិចនោមដើរដើរដើរជាមួយអាលិចដែរគឺយើងណាកាត់អស់តាមហ្នឹងកាត់អស់ប៉ុន្តែគឺការកាត់បំផ្លាញបណ្ដើបណ្ដើ ប៉ុន្តែវាមិនមិនទាន់ធំដូចព្រៃឡង់តែបច្ចុប្បន្ននេះគឺកាប់ស្ទើរទៅអស់ដោយព្រៃឡង់ហើយដូចអស់ស្ទើរទៅអស់ដោយព្រៃឡង់ដោយរតនគិរីមណ្ឌលគិរីស្ទើរទៅអស់ហើយហ្នឹងហើយគឺដឹកបញ្ជូនទៅយួនយួនបញ្ជូនទៅចិនចិនបញ្ជូនទៅប្រទេសនានាទៅអាមេរិកទៅអីជាដើមហ្នឹងទៅឈើពីកម្ពុជាតែយើងមើលឈើដែលអាត្មារៀបរាប់គឺមានប៉ុណ្ណឹងមានប្រមាណខេត្តនេះយោមានកំពង់ធំប្រវៀ វិទេសសិនត្រៃរតនគិរីមណ្ឌលគិរីមានកោះកុងនឹកអរ៉ានឹងកំពង់ស្ពឺមានមួយចំណិតនឹងគិរីរំនឹងមានមួយចំណិតនឹងតែថ្ងៃគេកំពុងកម្មទៀតពោហើយនៅឧត្តមមានជ័យក៏បើឧត្តមមានជ័យថ្ងៃព្រៃដែលនៅឧត្តមមានជ័យគឺមានតែព្រៃដែលការថែរក្សារបស់អតីតមេគុណគឺបងបុនសលួតទេមានសល់ប៉ុណ្ណឹងបើពីនឹងអស់ថ្ងៃដូចជានៅកំពង់សោមអស់ហើយ អត់មានព្រៃឈើទេថ្ងៃព្រៃកោងកាងគេចាប់ផ្ដើមកាប់ទៀតហើយចាប់ផ្ដើមកាប់តាំងពីព្រៃកោងកាងព្រៃកោងកាងចាប់កាប់តាំងពីនៅតំបន់នៅដូចជាយើងឃើញហើយក្រុម Modern Nature ចុះទៅសិក្សា នៅខេត្តកោះកុងនៅខេត្តកំពង់សោមហើយក្រោយនេះគឺមានក្រុមខ្មែរថាវរៈបានចុះទៅសិក្សាទៀតគឺ គេនៅតែកាប់ដដែល គេនៅតែកាប់បំផ្លាញធនធានធម្មជាតិព្រៃកោងកាង ដើម្បីយកសត្វត្រីគ្នាអាចរនៅបានសត្វនេះបានរនៅដូចបើទលេសាបចឹងដែរអានេះជាជារឿងអកុសលរបស់មេដឹកនាំខ្មែរយើងអាត្មាមិនគួរនិយាយពាក្យខ្លះក្រក់ក្រក់លើលោកនាយករដ្ឋមន្ត្រីហ៊ុនសែននេះតែមិនដឹងថានិយាយពាក្យមិនឲ្យវាសមនឹងដាក់ងារឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបើខ្មែរយើងទាំងអស់គ្នាស្ដាប់ទៅវាមិនវាវាហួងវាហួហៃពេកកុំយកសម្រាប់ថាបោះចោលទៅក្រោយទៅប៉ុន្តែ អ្វីដែលអាត្មាចង់និយាយគឺបើថាមេដឹកនាំខ្វះគុណភាព មេដឹកនាំខ្វះទាំងគុណធម៌ខ្វះទាំងគុណភាពជាមេដឹកនាំដែលអួតអាងក្អេងក្អាង បានតែខ្លួនឯងតែប្រយោជន៍ជាតិទាំងមូលត្រូវអន្តរាយខាន់ហោចខ្លោចផ្សាររហូតដល់បច្ចុប្បន្នចឹងហើយអាត្មារាល់ថ្ងៃតែនិយាយថាសូមផ្ដាំផ្ញើដល់ប្រជាខ្មែរនាំគ្នាឈប់បោះឆ្នោតឲ្យគណៈបព្វជិជនឈប់បោះឆ្នោត គ្រប់គ្រងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនទៅគឺយើងនាំគ្នាបោះឆ្នោតជួយគណៈបកព្រឹងទៀនមានទុនធាន មានមេដឹកនាំល្អល្អមានមេឃុំជំនាញជំនាញទៅបម្រើការសេវាសាធារណៈជូនប្រជារដ្ឋខ្មែរយ៉ាងល្អប្រពៃនេះពេលកមុខដល់ខ្លីនេះបងអរគុណណាអរគុណទៀតនឹងហើយអឺពាក់ព័ន្ធទៅនឹងរឿងតកតនឹងរឿងបរិស្ថានធនធានធម្មជាតិនេះយើង និយាយមួយម៉ោងនេះមិនចប់ទេទៀតនៅនេះមិនចប់ទេវាច្រើនណាស់ណាវាវាច្រើនមែនតើគាត់តែនិយាយតែតំតំបន់ប្រេងឡង់មួយនោះគឺរៀបរាប់មិនមិនមិនអស់ផងហើយអញ្ចឹងយើងគាត់និយាយចំណុចខ្លះខ្លះនៃនៃនៃការបាត់បង់ពីធនធានធម្មជាតិការប្រឈមអឺនឹងបាត់បង់បន្តទៅទៀតនៅធនធានធម្មជាតិរបស់ខ្មែរដ៏កម្ររបស់យើង យើងដឹងហើយថាព្រៃឈើខ្លះមាននៅសល់តែឈ្មោះទេហើយប៉ុន្តែវាបាត់បង់គេហៅថារូបធាតុដើមរបស់វានឹងទៅហើយនៅសល់តែឈ្មោះទេហើយដូចជា ព្រៃឡង់ទៀតវានៅឈ្មោះតែព្រៃឡង់ប៉ុន្តែវាคล้ายទៅជាវាឡង់វារហោឋានទេដូចក្បាលទៅពេជ្រមើលទៅពីខាងខាងមើលឃើញសក់ព្រៃតែដល់វាយើងដើរចូលទៅខាងក្នុងជើង ទៅគឺវាคล้ายទៅជាវារហោឋានហើយហើយវានោះវាមិនមែនថា ដីដែលនៅសល់នឹងសម្រាប់ជាដី កម្មសិទ្ធិរបស់រដ្ឋរដ្ឋលើគោលនយោបាយទៅដើម្បីអភិវឌ្ឍជនបទអភិវឌ្ឍតំបន់ខ្ល้ายទៅជាតំបន់ ដែលមានសក្តានុពលរបន់សេដ្ឋកិច្ចសេដ្ឋកិច្ចពិសេសសម្រាប់ទ្រទ្រង់ផលប្រយោជន៍ជាតិអត់មានទេគឺបើន័យថាមានតែផលប្រយោជន៍បុគ្គលដែលមានអំណាចបពុនឹងតែប៉ុណ្្នឹងទេ នឹងហើយយើងដឹងហើយថានៅក្នុងសង្គមកម្ពុជាក្រោមការដឹកនាំរបស់លោកហ៊ុនសែនរបបក្រុងភ្នំពេញនេះគឺបានន័យថាបពុនិយមគ្រួសារនិយមអញនិយមនៅខ្លាំងណាស់ហើយវាបែងចែកនៅអារផលប្រយោជន៍ពុះជ្រៀកនៅទឹកដីផលប្រយោជន៍ជាតិនឹង គឺចែកគ្នា ធ្វើមានធ្វើបាននឹងយ៉ាងសម្បូរបែបមែនទែនហើយដល់ពេលចិត្តបោះឆ្នោតមកដល់តែតែឃោសនា បោកវាឆោតជាបថប់យកសរងវិជ័យកម្មាឲ្យយកទៅចែកខ្ញុំកណ្ដាលមានបទពិសោធន៍នៅជាមួយគណៈបកប្រជាជននឹងច្រើនឆ្នាំឃើញថាឲ្យតែចិត្តបោះឆ្នោតមកដល់គឺគេស្លន់ស្លោគេចាប់ផ្ដើមដុតដៃដុតជើងមកជើងយកចិត្តដាក់ចំពោះពលរដ្ឋយកចិត្តដាក់នឹងដោះស្រាយបញ្ហាផ្សេងផ្សេងនឹងខ្លាំងណាស់ប៉ុន្តែបើធៀបពិតនោះវាអត់ទៅចង់ខ្វល់ខ្វាយអីទេ ទូនេតាប្រមគ្រោះយ៉ាងម៉េចប៉ះពាល់យ៉ាងម៉េចហើយតែនឹងថាយុតិធម៌យ៉ាងម៉េចក៏ដោយបាត់ដីបាត់ទីស្រែចម្ការផ្ទះបែងគ្រូសារកគ្រោះដោយតឡាការយុតិធម៌យ៉ាងម៉េចក៏ដោយក៏គេមិនខ្វល់ដែរប៉ុន្តែពេលចិត្តបោះឆ្នោតមកដល់ចាប់ផ្ដើមយកចិត្តដាក់ហើយហើយនៅក្នុងបរិយាកាសនៃចិត្តបោះឆ្នោតគឺរាត្រីឆ្កែលូរាត្រីឆ្កែព្រោះនឹងគឺបោះយើងដើរពេលថ្ងៃគេដើរពេលយប់ បាទដើរពេលយប់នោះគឺគម្រាមផងរំលឹកផងបន្លាយផងឲ្យពលរដ្ឋនោះទៅបោះឆ្នោតឲ្យគណៈបករបស់គេយប់កាលនោះទៅបង្រៀនយើងគូស្លឹកឆ្នោតទៀតបោះឆ្នោតបំបានដោយគុណចាស់លើកឡើងថាថា5អាណត្តិកន្លងទៅហើយនឹងបើបោះឆ្នោតតំណាងរាស្ត្រវាចូលអាណត្តិទី7ដល់ហើយហើយបោះឆ្នោតឃុំសង្កាត់គឺអាណត្តិទី5នៅ2022នៅប៉ុន្តែតែបង្រៀនរបៀបគូសន្លឹកឆ្នោតទេហាក់ដូចជាមើលទៅ ពលរដ្ឋខ្មែរនេះគឺល្ងងមែនតើហើយអត់យល់ពីទេវិធីនៃការបោះឆ្នោតរបៀបមិនមិនគឺគឺបង្រៀនហ្នឹងគឺទៅគូសយកទៅស្លឹកឆ្នោតទៅហើយឥឡូវនោះគេហៅថាពេលវេលាចិត្តបោះឆ្នោតមកដល់ទៀតហ្នឹងបើតាមយុគណាវាតម្លៃមិនខុសទៀតគឺចាប់ដើមដើមបង្រៀនឲ្យគូសទៀតហើយអាគូសនឹងស្លឹកឆ្នោតដែលខូចខូចគេយកទៅគឺគេយកទៅស្លឹកឆ្នោតបានការរាប់យកឈ្នះហើយកន្លែងខ្លះតាមប្រព័ន្ធមានមកគឺគេ ត្រៀមហប់ឆ្នោតធំឆ្នោតរួចហើយទៀតត្រៀមដើម្បីធ្វើយ៉ាងម៉េចស្លឹកឆ្នោតពិតនោះគេបំផ្លាញចោលគេយកអាស្លឹកឆ្នោតរបស់គេនោះយកមករាប់អាស្លឹកឆ្នោតដែលគេបង្កើតគេឆ្នៃឡើងនោះគេយកមករាប់អញ្ចឹងហើយបានថាបញ្ហាប្រឈមចំពោះការផ្លាស់ប្ដូរនៅកម្ពុជាផ្លាស់ប្ដូររបបផ្ដាច់ការនោះគឺបានថាគេរៀបជាប្រព័ន្ធដើម្បីថាប្លន់នៅលទ្ធផលស្លឹកឆ្នោត ប្លន់នៅអំណាចពលរដ្ឋដែលគាត់ខំសម្រេចចិត្តផ្លាស់ប្ដូររបបរបស់ពួកគាត់នឹងគឺបើនិយាយថាប្លន់ដោយដោយប្រយោជន៍ដោយផ្ទាល់គ្រប់រូបភាពដែលយើងមើលឃើញហ្នឹងចាំបីទៅហើយដែលខ្ញុំកណាចង់និមន្តគុណចាស់បន្ថែមទៀតតកតងទៅនឹងរឿងការបោះឆ្នោតប្រពសាឃុំសង្កាត់2022ខែ6ខាងមុខនេះអឺ តាមរយៈនៃការសិក្សាបទពិសោធន៍គុំចាស់ធ្លាប់ចូលរួមបោះឆ្នោតនៅក្នុងស្រុកហើយតាមរយៈដែលគុំចាស់បានឃើញថាព្រឹត្តិការណ៍បោះឆ្នោតកន្លងទៅ2017ដែលក្នុងនាមគណៈបកប្រគល់ប្រជែងនៅស្រុកខ្មែរយើងគឺមានច្រើនណាស់ប៉ុន្តែគណៈបកដែលមានឥទ្ធិពលខ្លាំងកន្លងទៅគឺ2017គឺមានតែគណៈបកប្រជាជន និងគណៈបកសង្គ្រោះជាតិហើយការបោះឆ្នោតកាលនោះយើងដឹងហើយថា សង្គ្រោះជាតិនឹងបានមេឃុំចៅ សង្កាត់រហូតដល់ជិត500មេឃុំចៅសង្កាត់នោះហើយមានក្រុមប្រឹក្សាគុំសង្កាត់ដល់ទៅ5000ជាងសំឡេង5000រូបណា5 5700 5700រូបអញ្ចឹងយើងឃើញថាអឺកថាប្រព័ន្ធបណ្ដាញនៃអ្នកវិទ្យាធិបតេយ្យគឺមាន ដុះដាលពេញប្រទេសក្នុងស្រុកយើងហ្នឹងហើយអ្នកខ្លះក៏ធ្លាប់ឈរជាមេឃុំគណៈបកសង្គ្រោះជាតិចៅសង្កាត់គណៈបកសង្គ្រោះជាតិជាប់ជាក្រុមប្រឹក្សាទីទៅក៏ធ្លាប់ចូលរួមជាមួយនឹងអ្នកជាតិតៃនឹងច្រើនអាណត្តិមកហើយអញ្ចឹងទេមកដល់2022នេះខាងមុខនេះតើបោះឆ្នោតនៅ ខែ6ខាងមុខនេះតើគុណចាស់យល់ឃើញថាពួកគាត់នេះគឺនៅតែបន្ត គោរពឆន្ទៈរបស់ពួកគាត់ទៀតចង់បានការផ្លាស់ប្ដូរទៅទៀតឬក៏គាត់នៅតែបន្តទៀមទាយកតំណែងមេឃុំទៅទៅកាត់តែគាត់ឈ្នះកាលពី2017ទៀតឬយ៉ាងម៉េចដែរទៀតសូមទូលចំពោះអាត្មាអាត្មាឃើញបរិវត្តខ្មែរនឹងមានការផ្លាស់ប្ដូរទៅពីការ3ពលរដ្ឋខ្មែរស្អប់របបបល័យពុជសាសន៍ សពរបស់បល័យពុសាហើយរងៃសុកខ្មែរយើងម្នាក់ម្នាក់តែស្អប់របស់បល័យពុសាតែមេដឹកនាំបច្ចុប្បន្នគឺមេដឹកនាំបល័យពុសានេះដែលមកដឹកនាំមកធ្វើបាបយើងបន្តបន្តទៀតប៉ុន្តែទោះបីយ៉ាងណាក៏ដោយគឺបុរដ្ឋមានការផ្លាស់ប្ដូរតាំងពីពេលហ្នឹងអាត្មាជឿថាបុរដ្ឋខ្មែរ មាន ការធុញទ្រាន់ក្នុងការបោះឆ្នោតនេះព្រោះចុះទៅតាមតំបន់មួយមួយគឺគាត់ទាំងអស់គ្នាចង់ផ្លាស់ប្ដូរណាចង់ប្ដូរណាប៉ុន្តែសង្គមនយោបាយគឺក្រោមការគូសវាសរបស់យួននេះគឺយើងពិបាករើមែនទែនគឺរចនាសម្ព័ន្ធរដ្ឋបាលទូទាំងប្រទេសគឺ មានការគូសវាសពីយួនដើម្បីឲ្យលោកហ៊ុនសែនដែរគូសវាសឲ្យលោកហ៊ុនសែនបន្លំស្លឹកឆ្នោតលោកហ៊ុនសែនបន្លំស្លឹកឆ្នោតគូសវាសឲ្យលោកហ៊ុនសែនអឺលុបបំបត្តិឈ្មោះគណៈបកណាដែលប្រគល់ប្រជែងឈ្នះគឺយួនណាគូវាលុបបំបត្តិចោលដូចគ្នាគឺឲ្យលោកហ៊ុនសែនអ្នកដើរតាមហ្នឹងឯងលោកហ៊ុនសែនជាអាយ៉ងរបស់យួន តាមអ្វីដែលយូដគូសវាឲ្យឲ្យលោកហ៊ុនសែនដែរប៉ុន្តែបរដ្ឋខ្មែរនៅតែមិនចិនណាយក្នុងការតស៊ូដើរជាមួយនឹងអ្នកនយោបាយប្រជាធិបតេយ្យជាភាសាគឺមានលោកប្រធានសំរងស៊ីជាគំរូជាវីរភាពសម្រាប់ឲ្យគាត់ទាំងអស់គ្នានឹងអឺបានដើរតាមបានយកជាគំរូទៅលោកប្រធានសំរងស៊ីតស៊ូជាង20ឆ្នាំហើយញញោមគឺលោក ធានសំរងស៊ីនៅតែមុខញញឹមនៅតែមានក្តីសង្ឃឹមនៅតែមានសេចក្តីទុកចិត្តក្នុងការធ្វើដំណើរដើរដោយមានថ្មមានគ្រូសមានបន្លាគ្រប់បែបយ៉ាងបណ្ដៃលោកប្រធានសេចក្តីសង្ឃឹមហើយនឹងទំនុកចិត្តហើយនឹងភាពស្មោះត្រង់របស់លោកប្រធាន នៅតែមាន សម្រាប់ទឹកចិត្តរបស់គាត់ដើម្បីជួយស្រោចស្រង់សង្គមជាតិជួយស្រោចស្រង់ខ្មែរប្រជាធិបតេយ្យនៅថ្ងៃណាមួយឲ្យខ្លាយទៅជាពលរដ្ឋដែលរដាបានសុខប៉ុន្តែយើងក៏លេខមើលមកវិញនៅឆ្នាំ2017គឺពលរដ្ឋខ្មែររួមទទួលយកនឹងការដើរទៅតាមជាមួយនឹងវីរភាពរបស់លោកប្រធានសង្ឃស៊ីនិងលោកគឹមសុខា យ៉ាងពិតប្រាកដបានធ្វើឲ្យ2013និង2017គឺយើងឃើញថា ការបោះឆ្នោតអនោះគឺត្រូវការប៉ះសង្គ្រោះជាតិឈ្នះគ្រប់កលៈទេសៈប៉ុន្តែដោយយើងដឹងហើយថារបបយងខ្នងរបបលោកហ៊ុនសែននេះទាំងតឡាការទាំងគូជបគឺស្ថិតនៅលើគេពាក់កណ្ដាលដូច្នេះហើយ អ្វីអ្វីការគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងទាំងអស់គឺនៅលើគេ យើងពិបាកក្នុងការរឿងបំរាស់ប៉ុន្តែ ការរឿងបំរាស់របស់អាត្មារបស់បងប្រធានគឺមុនណា យើងយកគំរូរបស់លោកប្រធានសមស៊ីមកដាក់ក្នុងខ្លួនបានយើងអាចដើរទៅមុខបានបើយើងមិនយកគំរូវីរភាពមេដឹកនាំស្មោះត្រង់មេដឹកនាំដែល ដឹកនាំបញ្យលណែនាំឲ្យពលរដ្ឋឲ្យកម្មករ កសិករសហជីពបានយល់ដឹងអំពីសិទ្ធិមនុស្សបានយល់ដឹងអំពីការតស៊ូមតិបានយល់ដឹងអំពីការបោះឆ្នោតបានយល់ដឹងអំពីនយោបាយប្រជាធិបតេយ្យគឺយើងទាំងអស់គ្នានឹងឯងជាអ្នកចំនួនក្រោយតពីលោកប្រធាន សំរងស៊ីនឹងសូម្បីតែគាត់មិនបានអួតថាគាត់មានកូនចៅមាន អ្នកដើរតាមគាត់ច្រើនដោយលោកហ៊ុនសែនគិតមែនប៉ុន្តែការដឹកនាំល្អបែបលោកប្រធានសំរងស៊ីអាត្មាជឿជាក់ថា មានបរិវត្តខ្មែរយុវជនខ្មែរ សិក្សាអំពីអេរិយាបថសិក្សាអំពីគុណតម្លៃគុណវុឌ្ឍគុណធម៌របស់លោកប្រធានទៅតាមគោលការណ៍ប្រជាធិបតេយ្យនេះយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់2022នេះ ការអាខានបោះឆ្នោតរបស់ ក្រមអ្នកប្រជាធិបតេយ្យរងចាំ4ឆ្នាំមកហើយយើងម្នាក់ម្នាក់តែងតែអស់សង្ឃឹមថាពលរដ្ឋខ្មែរផ្លិចហើយប្រជាធិបតេយ្យ ពលរដ្ឋខ្មែរចិនណាញហើយប្រជាធិបតេយ្យយុវជនខ្មែរមិនចាប់អារម្មណ៍ប្រជាធិបតេយ្យតែក្រោយ ពីគណបកប្រជាធិបតេយ្យមួយរូបមួយក្រុម គឺគណបកភ្លឹងទៀនបានដោះបានដុតភ្លើងភ្លឺព្រាតមកគឺអ្នកប្រជាធិបតេយ្យងើបក្បាលដោយសម្ោចដែលកំពុងតែស្វែងរកចំណីដោយតែអង្ក្រងដែលកំពុងសាមគ្គីគ្នាធ្វើសម្បុកការពារកូនការពារចៅដោយកណ្ដៀ ដែលកំពុងតែពូនភ្នោនៅរដូវអឺខែវស្សាយ៉ាងណាយុវជនប្រសង់ហើយនៅបរដ្ឋខ្មែរចេញប្រងព្រាតទោះការគម្រាមកំហែងសម្លុតគម្រាមកំហែងគម្រាមគ្រប់បែបយ៉ាងអាត្មាមិនបាច់ប្របាក់ថាគម្រាមអីខ្លះនិយមដឹងហើយពលរដ្ឋមាន តាំងពីគម្រាមតាំងពីដងអឺបានក្រីក្រអឺតាំងពី មិនអោយមិនធ្វើសម្បត្តិអាពីពីពីមិនធ្វើសម្បត្តិឲ្យកូនរៀនសូត្រមិនធ្វើជើងចង់រស់ស៊ីអីគឺយើងគេអាខានគេពមៀនចាប់ដាក់គុកពមៀនប្រើអំពើសាពមៀនវាយពមៀនដំចំធាក់មិនតែប៉ុណ្ណោះគឺអឺមិនអោយយើងលើកស្លាមិនអោយយើងលើកស្លាបានហើយគេទៅវាយទៅដុតទៅអីគ្រប់បែបយ៉ាងប៉ុន្តែអ្នកប្រជាធិបតេយ្យនៅតែមានសង្ឃឹមនៅតែដើរទៅតាមបន្ទាត់នឹងគោលការណ៍ ប្រជាធិបតេយ្យដែលលោកប្រធានសមអាស៊ីនៅតែឈានជើងទៅមុខខ្មែរនៅតែដើរតាមពីក្រោយ ហើយនឹងខ្មែរនៅតែលោតទៅរកការផ្លាស់ប្ដូរនេះពេល នៅថ្ងៃទី5ខែមិថុនាឆ្នាំ2022ខាងមុខនេះឲ្យបានយ៉ាងពិតប្រាកដសូមអរគុណ អរគុណនៅធរតិកាចូលរួមដ៏ក្បោះក្បាយពាក់ព័ន្ធទៅនឹងការពិរិភាពរបស់លោកប្រធានទីទីសមស៊ីដែលជាគំរូនៃវិរៈជនខ្មែរដែលគាត់មានទឹកចិត្តស្រឡាញ់ជាតិមាតុភូមិស្រឡាញ់ប្រជាពលរដ្ឋគាត់ហើយស្ទើរតែមួយជីវិតរបស់គាត់ហើយបានគាត់បានធ្វើបាលីកម្មលះបង់ដើម្បីបំផែកនៃការសង្គ្រោះជាតិមាតុភូមិរបស់គាត់ ឲ្យផុតពីកណ្ដាប់ដៃនៃជនប្រការឬកណ្ដាប់ប្រការដែលតែងតែបំភ្លេចបំផ្លាញជាតិមាតុភូមិរបស់យើងហើយយើងនិយាយនេះមិនមែនថាជាការកលៃប្រវត្តិសាស្ត្រទេគឺជារឿងពិតជាសច្ចធម៌ប្រវត្តិសាស្ត្រមួយ ដែលយើង បានឆ្លងកាត់ហើយយើងបានជួបប្រទះនៅមេរំដំដែល មានសមត្ថភាពដែលមានគុណវុឌ្ឍិដ៏គ្រប់គ្រាន់ក្នុង ក្នុងតម្លៃមួយដែលធ្វើឲ្យប្រជាពលរដ្ឋយើងមានភាពជឿជាក់ហើយទុកចិត្តហើយអាចគ្រប់គ្រងទៅលើគោលនយោបាយក៏ដូចជាគោលជំហររបស់គាត់យ៉ាងមុតមកចំពោះជាតិមាតុភូមិអ្វីអ្វីរបស់គាត់គឺគាត់អាចផ្លាស់ប្ដូរសកម្មភាពនៅក្នុងការធ្វើកិច្ចការងារនយោបាយទាំងជាតិក៏ដូចជាអន្តរជាតិគឺប៉ុន្តែជាគោលដៅគឺដើម្បីបំផែកនៃការសង្គ្រោះជាតិមាតុភូមិនៃការបំរើ ផលប្រយោជន៍ប្រជាពលរដ្ឋរបស់គាត់គឺគាត់មិនប្រូនៅគោលដៅចំណេះខាត់អ្វីដែលយើងលើកឡើងមកនេះមិនមែនជាចាប់ជាប់វត្តមានរបស់លោកសំរាស៊ីនៅក្នុងន័យថាជាគណៈបកភ្លើងទៀននោះទេប៉ុន្តែ យើងលើកពីកថាវិរភាពពីគ្រូរបស់យើងដែលយើងទាំងអស់គ្នាទាំងប្រសងទាំងកោហ្នឹងគឺចាត់ទុកថាបេដាស្ថាបនិកសំរាស៊ីគឺជាគ្រូដ៏កំពូលអឺ មួយរូបដែលបានបង្ហាត់បង្រៀននៅប្រជាធិបតេយ្យបង្ហាត់បង្រៀននៅគេហៅថាការតស៊ូមតិដើម្បីសេរីភាពយុត្តិធម៌ជាពិសេសបង្ហាត់បង្រៀនឲ្យយើងទាំងអស់គ្នាគោរពឲ្យតម្លៃនៅទៅលើសិលធម៌គុណធម៌គោរពតម្លៃឲ្យទៅលើតម្លៃនៃសច្ចធម៌ពិតប្រកបគឺយើងធ្វើយ៉ាងណានិយាយយ៉ាងណាយើងត្រូវគោរពនៅពាក្យនៅតម្លៃនៃការសន្យានៃការនៃការបញ្ញាចិត្តរបស់យើងទាំងអស់គ្នា អូខេជាចុងក្រោយខ្ញុំកណាតសូមអរគុណចាស់ចូលរួមនៅ ចំណុចទី3គឺតកតងទៅនឹងយុទ្ធធរយើងព្រោះយើងដឹងហើយថាប្រព័ន្ធតឡាការសុខខ្មែរប្រព័ន្ធនៃការដឹកនាំរបស់សុខខ្មែរសុខខ្មែរគឺយើងឃើញហើយក្នុងវិស័យច្រើនណាដែលរងគ្រោះដោយ សារតែតឡាការជាឧបករណ៍តឡាការ ជាតេឡេដោយជាក់ស្ដែងលោកកណាគុណចាស់បានឃើញបានដឹងបានជ្រាបក៏ដូចជាជួរជាតិបានជ្រាបហើយថា សូម្បីតែគណៈបកនយោបាយដែលមានសម្លេងការគ្រប់គ្រងជាពាក់កណ្ដាលនគរគឺគណៈបកសង្គ្រោះជាតិប៉ុន្តែត្រូវបានតុលាការចេញសាលក្រមតុលាការគ្រប់គ្រងគ្នាជាមួយមានរំដំដែលក្រៃអំណាចមានរំដំក្រុងភ្នំពេញនេះ គឺបានរំលាយនៅឆន្ទៈប្រជាពលរដ្ឋបានរំលាយនៅគណៈបកសង្គ្រោះជាតិដល់ធំរយៈកាល4ឆ្នាំជាង75ឆ្នាំទៅហើយដែលធ្វើឲ្យប្រជាពលរដ្ឋធ្វើឲ្យអ្នកប្រជាតៃរបស់យើងធ្វើឲ្យក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ ជាច្រើនលឿនអ្នកអស់ក្តីសង្ឃឹមដោយសារគេរំលាយដោយឆន្ទៈរំលាយដោយទឹកចិត្តរំលាយដោយបេះដូងរបស់ពួកគាត់ហើយសួរថាតើការរំលាយរបស់តឡាការទីក្រុងភ្នំពេញកន្លងទៅឈ្មោះថារំលាយនៅឆន្ទៈរបស់ពួកគាត់ដែរឬទេក្នុងចំណោមពួកគាត់រាប់សិបលានអ្នកដែលគាត់បោះឆ្នោតគ្រប់គ្រងគណៈបកប្រជាធិបតេយ្យគណៈបកសង្គ្រោះជាតិកន្លងទៅចំណុចនេះតើគុណចាស់អាចវាតម្លៃបានថាតើ ឆន្ទៈរបស់គាត់រលាយបាត់ហើយឬក៏មិនបាត់ទៅណាទេសូមសូមនិមន្តទៀតខ្ញុំទូលរឿងឆន្ទៈមនសិការនេះនរណានរណាក៏មានបើអ្នកឯងមានចន្ទៈដើម្បីស្រឡាញ់គុំនេះគឺដើរទៅរកគុំនេះបើអ្នកដែលស្រឡាញ់ស្មោះត្រង់ជាមួយនឹងសង្គមប្រជាធិបតេយ្យគឺដើរទៅរកសង្គមប្រជាធិបតេយ្យហ្នឹងឯង តែបើឲ្យមនសិការហើយនឹងការកិតខំប្រឹងប្រែងលះបង់ពេលវេលាដើម្បីធ្វើការងារប្រយោជន៍រួមសម្រាប់សង្គមជាតិយើងទាំងមូលទោះបីតែមានបំណងបងប្រាថ្នាចង់បំបត្តិអ្នកប្រជាធិបតេយ្យពីសង្គមកម្ពុជា អឺធ្វើបាបទៅទុកបុកម្នេញរហូតដល់នេះបច្ចុប្បន្នក៏នៅមានអ្នកនយោបាយរបស់សកណបសុគ្រោះជាតិជប់ទោសជាច្រើនអ្នកនៅក្នុងពន្ធនាគារពីពេលលើនេះមិនទាន់បានអ្នកទាំងអស់គ្នានឹងមានសេរីភាពនៅឡើយទេបងរហូតដល់ពេលនេះប៉ុន្តែរឿងឆន្ទៈនេះ ប្រៀបបានដោយទឹកនោះលើកលែងថាទឹកហ្នឹងវារីងអស់ពីកម្ពុជាលើកលែងទៅហ៊ុនសែនខ្វាក់ផ្នែកម្ដងទៀតខ្វាក់ផ្នែកខាងទៀតប្រហែលជាបានពលរដ្ឋហ្នឹងអាចនឹងមានការរីងស្ងួតខ្លះដល់រាបណាលោកកំសែននៅតែធ្វើបាបរាជដល់រាបនោះរាជនៅតែជួយចាប់ទឹកផ្នែករាជឈាមរាជរឹតទៅហូរសង្គមកម្ពុជារឹតតែមានការផ្លាស់ប្ដូរ បើដរាបណាលោកហ៊ុនសែននាំគ្នា បែរមកកាន់ពុទ្ធសាសនាធ្វើល្អប្រព្រឹត្តល្អនាំពលរដ្ឋធ្វើល្អនាំពលរដ្ឋស្មោះត្រង់ការពារជាតិការពាររាជអាត្មាជឿថាពលរដ្ឋខ្មែរនឹងដើរទៅតាមលោកនាយករដ្ឋមន្ត្រីហ៊ុនសែនម្ដងទៀតបើលោកហ៊ុនសែនចេះកែខ្លួនប៉ុន្តែបើដរាបណាលោកហ៊ុនសែនតែងតែ ជះជនរាឲ្យរាដើរយំពេញទីក្រុងភ្នំពេញឲ្យរាហូឈាមគ្រប់ទីកន្លែងសាធារណៈឲ្យរាអំពាវនាវស្រេកឃ្លានរយុទ្ធធម៌បែបនេះគឺបរដ្ឋខ្មែរនៅតែចិញ្ចឹមចិត្តក្នុងការផ្លាស់ប្ដូររបបផ្ដាច់ការនេះឲ្យបាននេះពីខាងមុខគឺទឹកចិត្តបរដ្ឋខ្មែរមិនរីងស្ងួតដោយផ្នែករបស់លោកហ៊ុនសែនទេ គឺទឹកចិត្តបរដ្ឋខ្មែរប្រសង់ខ្មែរអ្នកស្នេហាជាតិនេះ នៅជុំវិញប្រទេសកម្ពុជា នៅក្នុងប្រទេសកម្ពុជាគ្រប់ទីកន្លែងមានអ្នកស្នេហាជាតិច្រើនណាស់ប៉ុន្តែគ្រាន់តែកលៈទេសៈរបស់អ្នកស្នេហាជាតិទាំងអស់នោះមិនទាន់មានឱកាសដើម្បីបម្រើជាតិមិនទាន់មានឱកាសដើម្បីចេញមកបង្ហាញឆន្ទៈមនសិការមិនមិនទាន់មានឱកាសដើម្បីចេញមកបម្រើជាតិយើងបានបើដរាបណា មានឱកាសបម្រើជាតិដោយកាលពី2013 2017គណៈបក្សសង្គ្រោះជាតិមានឱកាសទៅដឹកនាំឃុំបានតែ2ខែបានតែ3ខែចុះយើងថាបាន3ខែចុះស្មើនឹងមេឃុំរបស់គណៈបកប្រជាប្រជាជនបម្រើជាតិ4ឆ្នាំបម្រើជាតិមួយអាណត្តិគណៈបកសង្គ្រោះជាតិបម្រើរៀងតែតែ3ខែទេគឺធ្វើសេវាសេវាសាធារណៈទូទាំងប្រទេសដំណើរការបាន យ៉ាងល្អប្រសើរអាត្មាគិតថានេះជាមនសិការក្នុងការដឹកនាំជាតិចេញពីបេះដូងមិនមែនចេញពីលុយមិនមែនចេញពីអំណាចបាទដល់ពេលដែលគុណចាស់លើកឡើងគឺខ្ញុំក៏បានចាំព្រឹត្តិការណ៍2007ក្រោយពីបោះឆ្នោតគាត់ជាប់គាត់ជាក្រុមប្រឹក្សាគុំសង្កាត់នៅទូទាំងប្រទេសនៅឲ្យចូលកាន់តំណែងប្រហែលជា3ខែជាងទៀតខ្ញុំក៏ដាក់ឃើញ មេគុំចាស់កាត់យើងនៅទី1គឺក្វេងក្វេងណា20ជាង30ជាងឈរជា មេគុំចាស់សង្កាត់ហើយគាត់សស័កសស្រាំហើយបានទីសកម្មភាពកសាងនៅមូលដ្ឋានគុំសង្កាត់ដែលគាត់រស់នៅនឹងខ្លះទៅខាងការងារសង្គមមកកិច្ចទៅ ខ្លះអភិវឌ្ឍធ្វើប្រព័ន្ធធារាសាស្ត្រជីកលូជីកបលាយអ្នកខ្លះនឹងគឺចុះជួបប្រជាពលរដ្ឋសួរសុខទុក្ខផ្ដល់សេវាសាធារណៈរបស់ពួកគាត់ដោយមិនគិតពីកម្រៃផលកម្រៃ ដោយមិនគិតពីការហត់នឿយពីបំរើប្រជាពលរដ្ឋដោយដោយអស់ពីសមត្ថភាពដោយអស់ពីបេះដូងតើប្រជាពលរដ្ឋខ្មែរយើង នៅ ចាំទេបាទកាលពី2017កន្លងទៅរយៈពេលតែ3ខែជាងទៅគឺមានការប្រែប្រួលមែនទែននៅតាមបណ្ដាឃុំសង្កាត់ទូទាំងប្រទេសយើងនេះហើយអ្វីដែលជាចំណាប់អារម្មណ៍ហើយជុំកណ្ដាលពេញចិត្តមែនទែនគឺយុវជន យុវជនដែលគាត់ប្រជាចូលក្នុងវិស័យនយោបាយឆុងធ្វើជាមេឃុំ ធ្វើជាចៅសង្កាត់ឲ្យក្មេងក្មេងហើយទៅមានជា ប្រយោជន៍ភាពមានភាពតាក់ទាញមែនតើហើយគាត់ធ្វើការយ៉ាងស្និទ្ធស្នាលជាមួយនឹងប្រជាពលរដ្ឋរបស់ពួកគាត់នេះហើយបញ្ជាក់ឲ្យឃើញថា សង្គមខ្មែរយើងនេះបើតាមអ្វីដែលគុណចាស់លើកឡើង ថាគាត់នៅ មានឆន្ទៈគាត់នៅ មានបេះដូងគាត់នៅមានទឹកចិត្តមិនរីងស្ងួតគឺនៅ តែរក្សានៅដោយមតិរំកល់ផលប្រយោជន៍ជាតិការពារផលប្រយោជន៍ជាតិរបស់ពួកគាត់ជាពិសេសគាត់ស្រឡាញ់នៅគេថាផលប្រយោជន៍គេថាសហគមន៍ផលប្រយោជន៍នៃការរស់នៅរបស់ពួកគាត់ក្នុងនាមពលរដ្ឋខ្មែរតាមមូលដ្ឋាននីមួយមួយនេះខ្ញុំកណ្ដាលបានមើលឃើញនៅចောက်ចាំចំណុចចំណុចហ្នឹងអញ្ចឹងសង្ឃឹមថា2022ខែ6ថ្ងៃទី5ក៏មុខនេះគាត់នឹងថា នឹងបំរើពលរដ្ឋនោះដូចអ្វីដែលគាត់ធ្លាប់ធ្វើកន្លងទៅកាលពី2017អញ្ចឹងហើយក៏សង្ឃឹមថាហើយក៏មានសុតិទ្ធិនិយមថាប្រជាពលរដ្ឋខ្មែរយើងជាច្រើនលានអ្នកនៅបន្តគ្រប់គ្រងមេឃុំដែលស្អាតស្អំរបស់យើងមេឃុំ សុខសុខគាត់ប្រាក់ប្រើពាក្យស្លោកថាម៉េចដូរមេឃុំបំរើបាក់បំរើបាក់ដាក់មេឃុំរើរីគិតទៅមានក្រុមសារល្អមែនទេហ្នឹងហើយ គឺយើងផ្ដល់សេវាសាធារណៈហ្នឹងហើយឲ្យប្រជាពលរដ្ឋទូទៅហើយជាពិសេសគឺមិនយកសាលាគុំទៅជាសាលាបកទេហើយក៏មិនយកផ្ទះខ្លួនឯងធ្វើជាសាលាគុំដែរគឺយើងផ្ដល់សេវាសាធារណៈទូទៅដូចសពថ្ងៃនេះគឺមាន ការរត់អើមែនទែនបើយើងនិយាយពីប្រព័ន្ធសេវាសាធារណៈនិយាយពីប្រព័ន្ធរដ្ឋបាលវិញយើងនិយាយតែពាក្យថារដ្ឋបាលមួយម៉ាត់គឺអត់មានប្រកាន់នៅនាមកាសគណៈបកទេព្រោះបានន័យថាវាមិនមែនជាមន្ត្រីនយោបាយ មន្ត្រីនយោបាយគេរាប់តាំងពីថ្នាក់នុរដ្ឋលេខាធិការរដ្ឋលេខាឡើងដល់រដ្ឋត្រីនយោរដ្ឋមន្ត្រីនឹងហៅថាមន្ត្រីនយោបាយមន្ត្រីក្រមនឹងគេហៅថាមន្ត្រីបច្ចេកទេសមន្ត្រីរដ្ឋបាលនឹងគឺគេបម្រើសាធារណៈទូទៅនឹងឲ្យគេមិន បានបម្រើតែការក្រមបពុទេវិស័យថ្ងៃគឺមានការរើអើងមានការបែកចែកមែនទែនហើយបើខ្មែរបាត់អត្តសញ្ញាណ បានបាត់ឬក៏បាត់បង់ខូចខាតសភើគ្រួសារអីទៅធ្វើនោះគឺយឺតយ៉ាវធ្វើឲ្យរអាក់អួលធ្វើឲ្យរំខានមិនរំខានទៅធំប៉ុណ្ណឹងទេសូម្បីតែការទៅចុះឈ្មោះបោះឆ្នោតនោះខ្វះឯកសារទីទួយនឹងអត់ជួយបំពេញបន្ថែមទេប៉ុន្តែ បើចំពោះភាគីផ្សេងដូចភាគីយួនឬក៏ភាគីគេដែលគេបោះឆ្នោតឲ្យគណៈប្រជាជនវិញ គឺមកទទួលសេវាម្ដងម្ដងគឺគេខំខ្លះណែងដុតដៃដុតជើងធ្វើមុខធ្វើខ້ອຍធ្វើយប់ក៏បានថ្ងៃក៏បានដែរគឺគិតថាគេធ្វើហើយគេបានលទ្ធផលថាតែនឹងបោះឆ្នោតឲ្យគេហ្នឹងហើយត្រង់ថាគិតថាវាផលប៉ះពាល់ដល់ដល់ជាតិមាតុភូមិដល់ការសម្ដែងជោគវាសនាចំពោះខ្មែរចំពោះខ្មែរថ្ងៃខ້ອຍនឹងធ្វើឲ្យបាត់បង់នៅខៅថាកាលថាកិត្យានុភាពជាតិខ្មែរធ្វើឲ្យបាត់បង់ទឹកដីខ្មែរ ថ្ងៃក្រោយអត់មានបានគិតដល់តម្លៃទៅនេះគិតតែធ្វើម៉េចឲ្យតែអញបានជាប់ជាមេឃុំធ្វើម៉េចឲ្យតែឲ្យតែបាក់ពួកអញជាប់ជានាយករដ្ឋមន្ត្រីអីជាដើមនេះនេះហើយគឺជាមេរៀនមួយដែលកូនខ្មែរយើងបដិញ្ញាចិត្តថាធ្វើលុបបំបត្តិចោលឲ្យអស់ណារបៀបនេះហើយខ្ញុំក្រោយខ្ញុំកណាលសូមចូលរួមតទៅនឹងចំណុចទី3នឹងយុទ្ធធរនេះសំខាន់ណាស់យុទ្ធធរសង្គមសង្គមមួយគឺទាមទារឲ្យមានយុទ្ធធរ ធម៌យុត្តិធម៌នឹងនាំមកនៅវិបុលភាពសុខុមាលភាពសង្គមធ្វើឲ្យសង្គមនឹងមានសុខដុមនីយកម្មធ្វើឲ្យសង្គមនឹងមានការអភិវឌ្ឍធ្វើសង្គមនឹងរីកចម្រើនធ្វើឲ្យមនុស្សក្នុងសង្គមនឹងរស់នៅប្រកបទៅដោយសេចក្តីថ្លៃថ្នូរដោយសារសង្គមនេះមានយុត្តិធម៌ប៉ុន្តែបើដូចសង្គមរាល់ថ្ងៃតើគុណចាស់ក្នុងនាមព្រះអង្គដែលរស់នៅក្នុងប្រទេសផ្ទាល់ដែលរស់នៅក្នុងទីនោះរយៈជាច្រើនឆ្នាំតាំងពីក្មេងរហូតដល់មានប្រជជនភាសាប៉ុណ្ណឹងតើ គុណចាស់ឃើញថាប្រព័ន្ធយុតិធធសុខស្វែងនឹងវាយ៉ាងមិនដែររបស់ហ្នឹងឬវាคล้ายទៅជាប្រព័ន្ធអយុត្តិធម៌ហើយហើយតុលាការខ្លះជាតុលាការហើយឬយ៉ាងម៉េចបានជាប្រជាពលរដ្ឋនឹងឲ្យតែមានបញ្ហាអីរត់ទៅរកតុលាការអីដឹងតែទឹកភ្នែកទឹកលបោដឹងតែលុកស្រែលុកចំខាលោកគូលោកអ្វីហើយតើគុណចាស់មើលគំណាតអីតើតើប្រព័ន្ធតុលាការសុខខ្មែរសូមអរគុណ អឺចំពោះអាត្មាជាតិញោមម៉ែអ្នកដែលបានទៅតឡាការ បានដឹងថាតឡាការហ្នឹងវាតឡាការបែបម៉េចហ្នឹងហើយខ្ញុំដឹងថាតឡាការហ្នឹងតឡាការបែបម៉េចឆ្លងមែនបាយបិទនេះសិនទៅបិទបិទបាយបិទមូតសិនទៅវាអត់ឆ្លង ហ្នឹងពោនឹងបាត់ឆ្លងចំពោះយុទ្ធធួនេះយើងនរណានរណាក៏ចង់បាននរណានរណានរណាក៏ចង់បានយុទ្ធធួនេះដែរតែមិនដឹងថាយុទ្ធធួនេះវាកើតមកពីណាវាកើតមកពីប្រអិនវាកើតមកពីប្រព្រំ ឬក៏វាកើតមកពីយើងទាំងអស់គ្នានេះយើងយើងសិក្សាយើងស្វែងយល់យើងទៀមទានាពេលបច្ចុប្បន្ននេះ ខ្មែរយើងបើអោយនិយាយថាយុទ្ធធัวមានហើយ នៅ ក្នុងប្រទេសកម្ពុជាយុទ្ធធัวមាន ហើយ សម្រាប់អាត្មាយុទ្ធធัวមានហើយសម្រាប់បងប្រធានបុណា